ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីហើយក៏សូមស្វាគមន៍ទៅដល់បងប្អូនខ្មែរនៅក្នុងបណ្ដាញ YouTube ផងដែរមកជួបជាមួយយើងខ្ញុំទាំងពីរនាក់នៅក្នុងសម្ដែងវិន័យសកាខ្មែរនៅថ្ងៃនេះគឺខ្ញុំសូមសូមសូហ្វីស្វាគមន៍ទៅដល់បងប្អូនតិចម៉ែគាត់ដាក់ទ្វីឲ្យអាចារ្យចេញក្រៅតិចចាប់មែនអត់វាឡាយយ៉ាងយ៉ាប់ហ្មង ចាជំរាបសួរទាំងអស់គ្នាបងប្អូននៅក្នុងបណ្ដាញ Facebook ទាំងអស់គ្នានិងបណ្ដាញ YouTube ទូទាំងពិភពលោកជំរាបសួរទាំងអស់គ្នាថ្ងៃនេះមានពេលបន្តិចបន្តិចតែហ្នឹងឯងចាំមើលមើលតើអាចបន្តិចខ្ញុំអាចមានកន្លះម៉ោងខ្ញុំត្រូវរត់អឺសូហ្វីហ្នឹងសូមសូមអធិស្ឋានបងប្អូនដោយសារអញចៅអាឆ្កែខ្ញុំវាដល់ម៉ោងត្រូវនាំវាទៅដើរលេងហើយខ្ញុំអត់ទាន់នាំវាដើរលេងហ្នឹងហើយសូម្បីតែសត្វក៏វាមាន ពេលវេលាក្នុងការដើរដើរ លំហែកាយដែលមានសេរីភាពពេញលេញដែរវាមិនដូចជាពលរដ្ឋខ្មែរសពថ្ងៃនៅក្នុងស្រុកខ្មែរទេហ្នឹងអឺសូមអធិស្ឋានបងប្អូនឥឡូវយើងចាប់ផ្ដើមតែម្ដងដោយសារតែថ្ងៃនេះយើងមានពេលវេលាតិចបំផុតសូហ្វីក៏គាត់អត់មានពេលហើយខ្ញុំនេះក៏រៀងរវល់ដែរខ្ញុំគឺថារវល់ខ្លាំងមែនទែនប្រហែលថ្ងៃនេះណាទៅបញ្ហាវារវល់វាមានកិច្ចការផ្ទាល់ខ្លួនអីក្រាស់ស្នាមផងអីផងអញ្ចឹងទៅទើបយើងអត់សូវមានពេលវេលាក្នុងការចេញមក ចាក់និយាយប៉ុន្តែរឿងព័ត៌មានខ្ញុំតែងតែអង្គុយតាមដានមើលនៅពេលខ្ញុំធ្វើដំណើរអញ្ចឹងណាតកតងនឹងព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅស្រុកខ្មែរគឺបញ្ហាទៅលើកម្មករនៅនាការវើលរូបភាពដែលខ្ញុំបានឃើញបងប្អូនកម្មករនៅនាការវើលយុមិញខ្ញុំមើលហើយខ្ញុំគឺថាកូនគេកូនឯងប្អូនគេប្អូនឯងខ្ញុំមើលហើយគឺខ្ញុំទឹកភ្នែកហូរមកដោយមិនដឹងខ្លួនអាណិតពួកគាត់ដែលដេកនៅកណ្ដាលវាលណា ខ្ញុំសង្វេគយល់មែនតែននេះហើយឲ្យសារតាការគ្មានទំនួលខុសត្រូវរបស់មេដឹកនាំចោលមសៀតណាសប្តាហ៍នេះអញ្ចឹងហើយបានមីដេរឆានហ៊ុនសេណាតវានិយាយមកថាបងវាដឹកនាំបានល្អហ្នឹងចង់ឲ្យមីដេរឆានវាប្រើខួរក្បាលវាគិតកុំឲ្យវាចេញមកទាំងភ្លើអញ្ចឹងណាមីមីដូនជីក្រពើហ្នឹងហ្នឹងហើយឲ្យមីដូនជីក្រពើហ្នឹងវាប្រើខួរក្បាលគិតកុំវាចេញមកដើមមូសាគឺនិយាយគ្មានពាក្យពិតអញ្ចឹង ឥឡូវយើងយើងយើងឃើញរូបភាពនឹងគឺយើងឈឺចាប់ឈឺចាប់យកមែនតើហើយខ្ញុំសូមផ្ដាំផ្ញើទៅ បងប្អូនកម្មករនៅរោងចក្រដតីទៀតវាមិនមែនជាលើកទី1ទេដែលប្រពន្ធរដ្ឋខ្មែរជាពិសេសកម្មករដែលរងរងគ្រោះដោយសារការធ្វើទុកបុកម្នេញរបស់រដ្ឋាភិបាលហ្នឹងណារបស់របស់ក្រុងភ្នំពេញហ្នឹងវាមិនមែនលើកទី1ទេបងប្អូនព្រឹត្តិការណ៍នៅផ្លូវនៅផ្លូវវែងស្រេងរហូតដល់កម្មករយើងត្រូវបាត់បង់ជីវិតដោយសារអ្នកណាមិនដោយសាររបបក្រុងភ្នំពេញ បើចង់សម្រាប់បងប្អូនខ្មែរពលកម្មករខ្មែរមិនលើកទី1ទេគេធ្វើបាបបងប្អូនជាបន្តបន្ទាប់ទន្ទឹមនឹងរូបភាពដែលកម្មករណាកំពុងតែត្រូវណារបបក្រុងភ្នំពេញធ្វើបាបជាបន្តបន្ទាប់យើងងាកមកអាអ្នកនយោបាយពួកអាអ្នកនយោបាយវង្វេងសមរភូមិខ្ញុំទ្រាំលេងបានថ្ងៃនេះសូមសំពងក្បាលពួកអាអ្នកនយោបាយវង្វេងសមរភូមិបន្តិចខ្ញុំទ្រាំយូរហើយណាថ្ងៃនេះតោះសូហ្វី អូខេសូហ្វីម៉ែក្មេកសូមឆែករកវីដេអូនឹងទីសូហ្វីណាស្វាគមន៍បងប្អូនយើងដែលកំពុងមានវត្តមានចូលមកទីសិនណាសូហ្វីចាសួស្តីសួស្តីម្ដងទៀតជំរាបសួរបងប្អូនម្ដងទៀតគឺ share មួយ share មួយបងប្អូនហ្នឹងហើយគឺពេលវេលានេះមិនមែនជាពេលវេលាអើយើងគេមកហៅឈ្មោះគ្នា ឬក៏ជាពេលវេលាដែលយើងត្រូវឈ្មោះគ្នាឯងព្រោះពួកយើងមើលឃើញតាំងពីយូរមកម្លេះរឿងអ្នកនយោបាយលក់គូក្បាលហ្នឹងគេហៅថាពួកអត្រឹមត្រូវហ្នឹងគឺយើងមើលឃើញយូរប៉ុន្តែយើងអត់ធ្មត់ណាយើងកុំឲ្យមើលឃើញ ុំឲ្យពួក CP មើលមកថាគេប្រម៉ែកប្រមាក់យើងបានអីសោះតែចាំអស់គេប្រម៉ែកយើងអត់បានទេគេបំបែកយើងអត់បានទេបើសិនជាយើងមានមនសិការជាពិតប្រកបតែដែលគេបំបែកបានគឺសិតតែអាអ្នកលុកគូក្បាលឲ្យគេអានឹងគេបំបែកបានហើយណាហើយការអត់ធ្មត់របស់ពួកយើង គឺច្រើនឆ្នាំហើយដោយសារយើងនឹកឃើញថាណាយើងមិនចង់ឲ្យ គេមើលមកថាយើងបែកបាក់គ្នា ខ្ញុំនិយាយជាដដែលអញ្ចឹងគឺយើងអត់បែកបាក់គ្នាទេគឺយើងធ្វើការសាមគ្គីគ្នាធ្វើការយ៉ាងមមាញឹមយើងដឹងគោលដៅយើងតែមួយគឺគោលដៅយើងទៅ រកយុត្តិធម៌ឲ្យបងប្អូនពលរដ្ឋខ្មែរស្រុកខ្មែរគឺធ្វើយ៉ាងម៉េចក៏ដោយប្រឆាំងជាមួយ ជនក្បត់ជាតិរំខានជាតិឃាតករហ៊ុនសែនណាគោលដៅយើងតែមួយហ្នឹងឯង តែពួកអាត្រឹមត្រូវដែលគេតាំងខ្លួនជាអ្នកអស្ចារ្យមួយថ្ងៃមួយថ្ងៃរករឿងតែលោកសំរងស៊ីបាយបហាគណៈបកសង្ជាតិដូចជាកូនគឹមសុខាជាដើមពួកអាត្រឹមត្រូវដូចជាអាហ៊ុនកសលដូចជាអាស្អីស្អីណាប្រមាណមកតបស្វាហ្នឹងដែលពួកវានឹងចេញមកវាយបហាសំស៊ីទាំងអស់ហ្នឹងណាអញ្ចឹងហើយបានពួកយើងពេលវេលានេះគឺយើងត្រូវតែបកស្បែកពួកអស់ហ្នឹងហើយយើងលែងទុកមុខពួកអស់ទៀតហើយ ណាពីព្រោះយើងអត់ចង់បែកទេយើងអត់ចង់បែកទេប៉ុន្តែហ៊ុនសែនក៏បំបែកយើងអត់បានដែរតែរហូតដល់សប្តាហ៍នេះគឺដោយសារតែហ៊ុនសែនយកទឹកមួយមកជះលើក្បាលអ្នកនយោបាយថោកទាបប្រហែលក្បាលហ្នឹងខាងលើខាងលើហ្នឹងគឺយើងវាបែកបាក់គ្នាវាគឺនយោបាយខ្មែរវាច្រំដែរច្រំដែរហ្នឹងហើយណាអត់យកគំរូតាមហ៊ុនសំពេចទេហ៊ុនសំពេចណាគឺហេតុអ្វីមេហ៊ុនសំពេចគឺគេគេបំបែកបានគេសម្លាប់បានសម្លាប់បានដោយសារមេហ៊ុនសំពេចអ្នកនយោបាយហ្នឹងគឺនយោបាយលក់ក្បាលឲ្យគេដូចលោកកឹមសខាឥឡូវហ្នឹងអញ្ចឹងណា ហើយកុំថាកុំសខាចេញមកខ្លួនឯងជាអ្នកសាយអាជាតិជាអ្នកតស៊ូអត់ធ្មត់ដើម្បីជួយសង្គ្រោះជាតិជួយពលរដ្ឋខ្មែរគឺអត់ទេគឺកុំសខាជាមេបំបែកលក់ក្បាលឲ្យហ៊ុនសែនខ្ញុំនិយាយចំតែនោះនៅចង់ពួកកឹមសកាបជាបចោលវាយប្រហាខ្ញុំខ្ញុំអត់ខ្វល់ព្រោះអីនយោបាយសប្តាហ៍ដែលយើងមកឃើញទង្វើសប្តាហ៍នេះមិនមែនជាទង្វើតស៊ូមិនមែនអហិង្សា ដើម្បីរកដំណោះស្រាយពលរដ្ឋខ្មែរណាអហិង្សាមែនគឺគឺអហិង្សា ធ្វើបាតកម្មមិនប្រើអាវុធអាវុធឬក៏ធ្វើអ្វីក៏ដោយខូចខាតទេគឺយើងត្រូវតែអហិង្សាយើងទាមទារអហិង្សា គឺយើងបញ្ចេញគំនិតបញ្ចេញយោបល់មតិរបស់យើងគឺយើងនាំពលរដ្ឋធ្វើបាតកម្មតែនេះមិនមែនតែអហិង្សាឲ្យពលរដ្ឋអហិង្សាកុំមាត់នៅឲ្យស្ងៀមកុំមាត់នៅឲ្យស្ងៀម ណាដល់ពេលគេអ្នកដល់ពេលគេអ្នកនៅក្រៅប្រទេសគេវាយបហាគេរីគុណសពបែបយ៉ាង មានតែស្ដីឲ្យគេរកកំហុសដាក់ឲ្យគេសិទ្ធិគេនឹងនិយាយនឹងធ្វើនឹងដើម្បីឲ្យហ៊ុនសែនចាប់ពលរដ្ឋដាក់គុកអីសពបែបយ៉ាងអាអ្នកចាប់មិនទៅរករឿងមករករឿងអាអ្នកដែលគេកំពុងតែតវ៉ាសពបែបទាំងអានឹងគឺវាខុសគឺគេនាំពលរដ្ឋអហិង្សាណាអហិង្សាស្ងប់ស្ងាត់ តែពលរដ្ឋនៅតែក្រពលរដ្ឋនៅតែវេទនាគេអត់អាចរកដំណោះស្រាយឲ្យពលរដ្ឋបានប៉ុន្តែគេរកដំណោះស្រាយជូនក្រុមគ្រួសារបពពួករបស់គេបានគឺលុយហ៊ុនសែនយកលុយទៅញាត់មាត់ក្រៃហ្នឹងគឺគេអះអង្គសាបានចាអឺសូហ្វីសំឡេងដែលព្រាមសណាច់ព្រាមចាក់យប់មិញហ្នឹងនៅនៅណាមានអត់ដឹងផងខ្ញុំឃើញគាត់ចាស់តែខ្ញុំមិនដឹងទេនឹងគាត់តាមនៅក្នុងក្រុមការងារឃើញអត់ឃើញទេអត់ឃើញចាស់នៅក្នុងនេះនៅក្នុង នៅក្នុង អានេះហ្នឹងអត់ឃើញទេមិនក្នុងក្រុមការងារនៅក្នុងអាអាកន្លែង music ណាចាំឈប់ឈប់ឈប់ម៉ែក្មេកចូលមួយសិនចាំចាំម៉ែក្មេកចូលរសិនប្រហែលជានៅថ្ងៃខ្ញុំអត់មានពេលហ្នឹងហ្នឹងហើយបងប្អូនដោយសារតែយើងចង់បកស្រាយនឹងសម្លេងសូណារ៉ូត្រឡប់ទៅវិញគឺសំសូណារ៉ូបណ្ឌិតសូណារ៉ូហ្នឹងហើយគឺជាមេបំបែកបំបាក់យើងឃើញនឹងមេបំបែកបំបាក់ ហ្នឹងហើយគឺគាត់ហ្នឹងហើយបាក់ពួកគាត់ហ្នឹងហើយក្រុមទូរទស្សន៍កម្ពុជា Daily ហ្នឹងហើយគឺជាចំសម្បុកគឺជាជំរុកដែលនាំមកការបំបែកបំបាក់ហ្នឹងគឺការបំបែកបំបាក់អញ្ចឹងយើងមើលឃើញអឺអ្វីដែលពួកគាត់ដែល តាំងខ្លួនជាបណ្ឌិតវិភាគនយោបាយអីសពបែបយ៉ាងទាំងអស់ហ្នឹងគឺគេវិភាគមិនដែលវិភាគឲ្យពលរដ្ឋហ្នឹងមានវាហៅថាមានចិត្តក្លាហានឲ្យពលរដ្ឋហ្នឹងមានគេថាកុំឲ្យ បាក់ទឹកចិត្តណា ហ្នឹងគឺថាចេញមកវិភាគគឺឲ្យពលរដ្ឋបាក់ទឹកចិត្តពួកគាត់ដឹងទាំងអស់ថាសង្គ្រោះជាតិមានឈ្មោះរបស់សម្លេងគឺដោយសារតែសំស៊ីគឹមសខាគឺជាមនុស្សតែមួយហើយចែកបញ្ចេញមកផ្នែកបហាមវិជ្ជមានវិញអាហ្នឹងធ្វើឲ្យពលរដ្ឋបាក់ទឹកចិត្តពលរដ្ឋក៏ដឹងតែបែកបាក់គ្នាគឺយើងចាញ់ហើយតែបែកបាក់នេះគឺយើងចាញ់ហើយអាហ្នឹងចុះហេតុអីបានមានកំណត់មកពិភាក្សាមកបំបែកបំបាក់ធ្វើអ្វីណានេះហើយគឺជំរុកអឺសម្លេងនេះសម្លេងចាស់តែសុភីសម្លេងនេះ សំឡេងនេះសំឡេងចាស់ដែរបាទបងក្នុងក្រុមការងារបានចូលទៅបានណាចាថាម៉េចខ្ញុំអត់ដឹងខ្ញុំអត់ដឹងមុនតែឥឡូវចេះខ្ញុំអត់ចង់ឆ្លើយតបជាមួយនាយបណ្ឌិតក្បាលធំនឹងប្រមាណនេះព្រោះខ្ញុំអស់ការគោរពហើយពួកមនុស្សនេះវាគ្មាន តម្លៃឲ្យខ្ញុំគោរពទេណាអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំសូមចេញមកនិយាយជា សរុបតែម្ដងសម្រាប់អ្នកនយោបាយដែលកំពុងតែវង្វេងសមារភូមិណាជាពិសេសគឺកូនស្រីរបស់លោកប្រធានកម្មសខាហើយក៏ដូចជាលោកកម្មសខាផងដែរក្នុងនាមលោកជាមេបាក់មួយហ្នឹងនេះមួយហ្នឹងយូរឆ្នាំហើយមេកោអឺខ្ញុំឃើញយើងតែងតែចេញមកសរសេរនៅពាក្យពេចប្រើភាសាគឺថាវាមិនស័កសមជាជាជាកូនមេដឹកនាំឯណាគឺថាសម្ដីនាងគឺខ្ញុំយើងមើលទៅយើងនាងថាតែ តែតែចោតចេះចោតចោះចោតគ្រប់រូបភាពក្នុងការអញ្ជើញប្រមាថមកថ្នាក់ដឹកនាំសង្គ្រោះជាតិជាពិសេសគឺជាស្រីទីសំរងស៊ីតែម្ដងខ្ញុំចង់យកសំណេររបស់នាងខ្ញុំបានគប់ពីសំណេររបស់នាង ដែលនាងបានអុយថាចោតទាំងស្រុងទៅលើលោក ប្រធានសំរងស៊ីតែម្ដងថាមូលហេតុនៃការរំលាយសង្គ្រោះជាតិទៅជាឪពុកនាងជាអ្នករងគ្រោះហើយរួមផ្សំនឹងកូនចៅ របស់លោកប្រធានកម្មសខាផងដែរ ហើយបូកផ្សំនឹងលោកកឹមសខាផងដែរក៏រួមចំណែកក្នុង ការប្រើភាសាឌឺដងវាយប្រហារមកដៃគូណាដៃគូនយោបាយរបស់ខ្លួនថ្ងៃនេះខ្ញុំសូមនិយាយសរុបរួម តែម្ដងហើយខ្ញុំនៅផ្ដាល់តម្លៃលោកក្នុងនាមជាមេដឹកនាំទោះបីលោកទូរយុសយងខ្នងយ៉ាងម៉េចជាមួយនឹងកូនចៅរបស់លោកក្នុងកម្រិតណាក៏ដោយ សកម្មភាពរយៈពេលកន្លងមកលោកមិនស័កសមជាមេដឹកនាំទេ ខ្ញុំនិយាយចំពោះលោកកម្មសខាតែម្ដង ខ្ញុំនិយាយសំដៅទៅលើលោកកុំសខាតែម្ដងខ្ញុំអត់បានវាយប្រហារលោកទេប៉ុន្តែខ្ញុំសូមប្រើបេះដូងជាអ្នកគ្រប់គ្រងហើយខ្ញុំសូមផ្ញើសារទៅលោកតែម្ដងលោកកឹមសខាថ្ងៃនេះខ្ញុំសូមនិយាយខ្ញុំសូមបើកចិត្តនិយាយតែម្ដងខ្ញុំអត់ចង់វង្វេងសមរភូមិខ្ញុំអត់ចង់និយាយទៅណាទេខ្ញុំទ្រាំយូរហើយខ្ញុំមើលឃើញភាពអយុត្តិធម៌ជាច្រើនដែលកើតទៅលើសកម្មជន លោកលោកធ្វើកោធ្វើខ្វាក់ធ្វើថ្លង់ធ្វើអត់ឃើញมันជួយឧបត្ថម្ភมันជួយមើលថែมันជួយมันមើលយកចិត្តទុកដាក់អីហើយសួរសុកទុកមួយម៉ាត់លោកមិនដែរសួរផងប៉ុន្តែលោកមានមានមានអដូចថា មាន ពេលមានឱកាសមានវេលាក្នុងការប្រើភាសាឌឺដងឌៀមដាមមកដៃគូដៃគូនយោបាយដែលសពថ្ងៃដែលកំប្រឹង ទោះបីអាយុច្រើនហើយក៏ដោយតែខំប្រឹងប្រើគ្រប់វិធីដើម្បីណា ទំនាក់ទំនងជាមួយនឹងអន្តរជាតិជាមួយ ប្រទេសផ្សេងផ្សេងស្វែងរក ដំណោះស្រាយជួយទៅលោកលោកប្រើកូនចៅលោកមនុស្សដែលនៅជាប់ជុំវិញខ្លួនដែលស្និទ្ធស្និទ្ធនឹងលោកជា ពិសេសកំពូលកូនស្រីអាវ៉ាសែរបស់លោក ជាប្រមាថមកចាស់ទុំណា ជាប្រមាថមកឲ្យលោកធាននឹងស្ដីទីសំរងស៊ីតែឥឡូវហ្នឹងឯងគូឆ្នាំហើយរាប់ឆ្នាំហើយលោកគឺថាគេល្ងងបាត់គាត់គេអត់ដឹងហ៎ថាគេមិនដឹងថាអត់ធ្មត់មានកំណត់ណាលោកប្រធានកម្មសខាហើយលោកកុំគិតថាគេនឹងស៊ីបែងតឡោកភាសាដែលកូនស្រីរបស់ លោក និយាយថា លោកលោកកំសខា លោកតស៊ូខំណាស់ខំប្រឹងលះបង់ជាវីរៈជនណាសុកចិត្តរហូតឥឡូវនេះឃើញសេងសេរីនោះគាត់អូទៅសេណាវីរៈជនដេកដេកផ្ទះណាវីរៈជននឹងសុកចិត្តនៅនៅគាត់មានអីថាអានេះរបៀបបកក្បាលថ្ងៃសុកចិត្តនៅផ្ទះណាសុកចិត្តនៅស្រុកអត់អត់អត់រត់ចោលប្រទេសមានតាកម្មសខាមួយដែលដែលអត់រត់ចោលប្រទេសយប់មិញខ្ញុំបានមើលវីដេអូឃ្លីបមួយរបស់លោកម្នាក់នៅអូស្ត្រាលីគាត់ចេញមកសម្ពោរម្ចាស់ដៃ គាត់គាត់ក្តៅក្រហាយគាត់ទ្រាំដែរគាត់ថាគាត់ទ្រាំយូរហើយណាហ្នឹងហើយយើងសិតតែអ្នកទ្រាំទាំងអស់ខំអត់ឈ្មោះអ្នកតែខ្ញុំសុំមិននិយាយអីច្រើនខ្ញុំគាត់មិនសុំផ្ញើសារទៅលោកខ្ញុំសូមកាត់ទីម៉ៃក្មេកពួកយើងទ្រាំរសាយដោយសារថ្នាក់ដឹកនាំសង្គ្រោះជាតិហាមឃាត់ពួកយើងមិនឲ្យប៉ះពាល់លគឹមសខាគេឲ្យតម្លៃគាត់ថ្នាក់ដឹកនាំសង្គ្រោះជាតិថ្នាក់លើទាំងអស់គេឲ្យតម្លៃលគឹមសខាគេជឿជាក់លគឹមសខាតែ ទីបញ្ចប់គេធ្វើឲ្យយើងឈឺចាប់គ្រប់គ្នាអានឹងដែលយើងទ្រាំដោយសារយើងស្ដាប់មេឃើញយើងស្ដាប់អ្នកដឹកនាំ ដែលមិនចង់ឲ្យខូចនយោបាយរបស់គាត់តែទីបញ្ចប់លោកកឹមសុខាអ្នកធ្វើឲ្យខូចនយោបាយរបស់គាត់ខ្លួនឯងធ្វើខូចគណៈបកខ្លួនឯងត្រឹមត្រូវបងប្អូនឥឡូវខ្ញុំសួរខ្ញុំសួរទៅនាងមនុស្សវិជាក៏ដូចជាកូនចៅ នៅពាត់ជុំវិញដូចដុំអាចជុំវិញលោកកឹមសុខាដែលនៅពាត់ជុំវិញលោកលោកកឹមសាព្រៀបដូចជាដុំអាចហ្នឹងខ្ញុំពួកអីរាល់ថ្ងៃព្រៀបដូចជាដុំអាចដែលនៅជុំពាត់ជុំវិញលោកព្រោះខ្លួនវាស្អុយលើគម្រងទៅទៀត ខ្ញុំថាតើបកសង្គ្រោះជាតិនៅពេលដែលត្រូវគេរំលាយពួកអីខ្ញុំឃើញលោកឡុងគាត់បកស្រាយបានក្បោះក្បាយល្អណាស់ចឹងខ្ញុំអត់ចង់យកមកនិយាយទៀតទេប៉ុន្តែខ្ញុំចង់រំលាយខ្លះលោកប៉ាសុខឿនក៏បកស្រាយបានល្អដែរបងប្អូនជួយស្ដាប់ប៉ាសុខឿននឹងឲ្យលោកប៉ាសុខឿនក៏បកស្រាយបានល្អដែរហ្នឹងអឺហើយគាត់ថាខ្ញុំអត់តាមស្ដាប់លោកប៉ាសុខឿននៅព្រឹកមកខ្ញុំទៅបានស្ដាប់លោកដោយសារខ្ញុំទៅលវលខ្ញុំមកឈឺបានស្ដាប់លោកលោកឡុងបន្តិចទៀតខ្ញុំស្ដាប់លោកប៉ាសុខឿនទៀត ដោយសារខ្ញុំនៅពេលមានពេលខ្ញុំស្ដាប់ហើយឆៃយើងវា មានធ្វើកិច្ចការធ្វើដែរហ្នឹងហើយពួកខ្ញុំទាំងពីរអ្នកនេះដោយសូហ្វីឥឡូវគាត់មានពេលកន្លះម៉ោងហើយសិតតែឆ្លៀតសិតតែឆ្លៀតដើម្បីចូលរួមចំណែកក្នុងការបញ្ចេញមតិក្នុងការចូលរួមគិតគូរពីរឿងសង្គមជាតិហ្នឹងខ្ញុំឃើញកូនស្រីលោកកឹមសុខាគាត់ចេញមកនិយាយគាត់គាត់បកស្រាយគាត់អឺ គាត់និយាយប្រមាថទៅលើថ្នាក់ដឹកនាំហើយគាត់ថានៃវិស័យអដុំអាចជុំវិញរបស់កម្មសខាថាសង្គ្រោះជាតិត្រូវរំលាយដោយសារតែសកម្មជនមេដឹកដែលជាថាខាងសំរងស៊ីជាពិសេសគឺលោកប្រធានសំរងស៊ីខ្ញុំចង់សួរត្រឡប់ទៅនាងមនោវិជ្ជាណាតើសង្គ្រោះជាតិរលាយនៅពេលណា ដែលត្រូវគេរំលាយត្រូវគេបំផ្លាញតើនៅពេលណា នៅពេលឪពុកនាងកាន់ហ្នឹងមានសំរងស៊ីជាប្រធានបកឯងបើនាងអត់ទាន់ភ្លើនាងអត់ទាន់ល្ងងខ្លៅនាង នៅ មានសតិជាមនុស្សនាងអត់ទាន់មានខួរជាជាជាដេរឆាននាងមនុស្សនាងប្រើខួរក្បាលនាងជាជាមនុស្សប្រសតិនាងជាមនុស្សគិតណាតើសង្គ្រោះជាតិត្រូវរបបក្រុងភ្នំពេញរំលាយនៅក្នុងពេលណា គឺពេលដែលឪពុកនាង ជា ប្រធានបករឿងអីពេលដែលឪពុកនាងជាប្រធានបកត្រូវគេរំលាយបកបាយជានាង បាយចោលអ្នកនេះអ្នកនោះកន្លែងហ្នឹងនាងគិតប្រើខួរក្បាលជាមនុស្សគិតដល់ខ្លួនឯងណាឈប់ដើរលៀបពណ៌ឲ្យទៀតឲ្យតម្លាក់មកទៀតទៅខ្ញុំអត់ចង់តបតចេញមកវាយញ៉ែញ៉ៃអីខ្ញុំអត់ចង់ទេខ្ញុំអត់ចង់ទេតែខ្ញុំទ្រាំ ហើយខ្ញុំឃើញអាអាបណ្ឌិតក្បាលធំ0ដុល្លារនោះប្រមាថវាចេញមកយីជាជាអ្នកគ្រប់គ្រងថាថាលើថាវាជាអ្នកគ្រប់គ្រងដែរចុះដូចជាខ្ញុំដែរចុះវាមិនមែនជាសមាជិកបកជាគណៈកម្មការអចិន្ត្រៃយ៍អីទេវាចេញមកអេងអាំងអួតកាំងបាច់តែមួយទៅដូចវានឹងអំណាចសម្បើមណាស់ហ្នឹងវាជាស្អីសមាជិកភាពជាស្អី តែបើថាវាជាដង្កូវរបស់អញសេបវាជាដង្កូវហើយជាវាជាមនុស្សរបស់អញរបបក្រុងភ្នំពេញចូលមកបំបីសង្គ្រោះជាតិអានោះវាត្រូវប៉ុន្តែបើជាមួយសង្គ្រោះជាតិវាអត់មានទេចង់ប្រាប់អញ្ចឹងអឺដល់សួរខ្ញុំពីអ្នកនៅប្រទេសណាអញ្ចឹង ដូចដូចចឹងដូចថ្មីសាឡាងហ្មងនេះសួរខ្ញុំនៅប្រទេសណាខ្ញុំនៅប្រទេសអាល្លឺម៉ង់ហើយបើចង់ដឹងច្បាស់ថាខ្ញុំនៅប្រទេសណាច្បាស់មែនទែនទៅសួរអឺមីកចាស់ដូនជីកពើហ៊ុនស៊ីណាតនោះស្គាល់ខ្ញុំច្បាស់វាថាវាស្គាល់ខ្ញុំច្បាស់ប៉ុន្តែនិយាយចេញមកភ្លើហើយតាំងខ្លួនវាសិតតែអ្នកធ្វើប៉ុនតែនិយាយចេញមកដើមមូសាទេមីកចាស់ដូនជីកពើនោះណាមីមីហ៊ុនស៊ីណាតហ្នឹងហើយមីមេមីមីមេបនហ៊ុនស៊ីណាតខ្ញុំហៅវាមីមេបនហ៊ុនស៊ីណាតនោះធ្វើមេបនតា វិបលនៃស្រុកខ្មែរចាហ្នឹងហើយអឺខ្ញុំចង់យកសំណេរមួយខ្ញុំអត់ចង់យកសំណេរនាងមកអានទេដោយសារអីពួកសំណេរនេះខ្ញុំឃើញមានបងប្អូនយើង អានជាច្រើនឬមួយសូហ្វីអានបន្តិចឯងសំណេរនាងមនោវិជ្ជាអានមកបកស្រាយបានបើអត់អានអត់ដឹងបកស្រាយមិនស្រួលហើយពួកអីម៉ែក្មេចកូពីទុកដែរមុនខ្ញុំសល់10នាទីទៀតរត់ប្រយ អត់ទេសូហ្វីសូហ្វីចូលនេះបើកបើកនេះទៅបើក Wi-Fi ហីនេះទៅដើរនិយាយតិចទៅអាខ្ញុំ live នៅនេះហ្នឹងអានេះអត់មាន Wi-Fi អានោះអត់មាន ទេទូរស័ព្ទនេះច្បាប់អានោះចូលអានោះវិញទៅមានអីអត់កើតអត់កើតអាទូរស័ព្ទនេះឡើយកើតអត់កើតចូលអត់កើតបានតែអានឹងមួយណាយ៉ាងទូរស័ព្ទហ្នឹង live បានអាចូល stream ចាប់បានចៅ ចៅវាសនាអូលោកចៅវាសនា ដែលថាទៅចេញពីមន្ទីរឃុំឃាំងហ៎ត្រូវហើយឈ្មោះគាត់ហ្នឹងអូជម្រាបសួរលោកចៅវាសនាចាអូខ្ញុំនៅប្រទេសអាល្លឺម៉ង់អូសំទោសមិនខ្ញុំអត់ដឹងថាជាលោកចៅវាសាសួរខ្ញុំសុខទុក្ខយ៉ាងណាដែរសុខសบายទៀតទេអូខ្ញុំអត់អត់អត់ដឹងមិនអត់បានមើលឈ្មោះទេហ្នឹងហើយសំទោសចាចាវាមនិត បងទើបចេញពីគុកបងមិនស្ដាប់មែនអូអូចាសុំទោសបងមិញខ្ញុំអត់បានមើលឈ្មោះបងខ្ញុំទៅមិនឃើញចឹងសុខសប្បាយចិត្តទេបងហ្នឹងខ្ញុំក៏សុំជូនពរបងសុំមានសុខភាពល្អបងហ្នឹងខ្ញុំអត់បានមើលមិញខ្ញុំអត់បានមើលឈ្មោះទៅមិនឃើញមានបងប្អូនយើងគាត់សេឈ្មោះចៅវាសនាបាននេះហ្នឹងហើយយ៉ាងម៉េចហើយសុខទុក្ខរបស់បង ចាគាត់អត់បានស្គាល់យើងហើយគាត់ស្គាល់តែក្នុងទីឃុំឃាំងយូរតែយើងស្គាល់គាត់ចានឹងដឹងតែប៉ុន្តែយើងស្គាល់គាត់ហើយយើងហើយយើងឃើញពីឧត្តមគតិដល់អ្នកសកាជាតិអង្គអាចខ្លាហានរបស់គាត់ហើយខ្ញុំសូមគោរពគាត់សរសើរហើយក៏សូមជូនពរបងសូមបងមានសុខភាពល្អអឺបងចៅវាសនាចាអរគុណច្រើនបងនៅការតស៊ូការលះបង់ដល់មួមុតអង្គអាចក្លាហានរបស់បងខ្ញុំមានតែ ការគោរពកោតសរសើរនៅវិរៈភាពនៅភាពអង្គអាចក្លាហានរបស់បង ចា នឹងឲ្យជួយពរបងនឹងក្រុមគ្រួសារសូមមានសុខភាពល្អចាខ្ញុំសូមបន្តទៀតដោយសារសូហ្វីគាត់មានពេលវេលាតិចណាស់ហើយបន្តិចទៀតខ្ញុំខ្ញុំនៅម្នាក់ឯងរឿងវែងបន្តិចណាចាខ្ញុំមាន ពាក្យចង់និយាយជាច្រើនតកតងនឹងអ្វីដែលកំពុងកើតមាននេះចាហ្នឹងហើយខ្ញុំសូមយកសំណេរនឹងមកអានបន្តិចតែប៉ិតខ្ញុំត្រូវទៅហត់ថ្ងៃហ្នឹងសាលាកូនហើយបាទខ្ញុំទៅពេទ្យពេញតែលើសាលាកូនចាំចេញពីពេទ្យពេញទៅក៏បានហ្នឹងហើយ អូខេចង់សុភីនិយាយតិចតដើម្បីកុំឲ្យនេះអើនិយាយវិញមកដឹងគេនិយាយថាមិនយ៉ាងពីឥឡូវចេះពាក្យមីស្ពែកូនឥឡូវខ្ញុំអត់ទាន់យកបោះនេះទេខ្ញុំយកលោកកឹមសុខាសិនប្រធានអតីតគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានលើកឡើងថាការធ្វើនយោបាយដែលមិនរត់ចោលប្រជាពលរដ្ឋឲ្យមិនទូងស្គរពីចម្ងាយរុញច្រានពលរដ្ឋឲ្យរង គ្រោះចំនួនជាជំរឿនល្អបំផុត ការលើកឡើងនេះធ្វើឡើងខណៈដែលលោកកឹមសុខា ចេញធ្វើសកម្មភាពចែកអំណោយដល់ពលរដ្ឋនៅមូលដ្ឋានទាំងខ្លួនកំពុងមានក្តីក្តាំងនៅតុលាការនៅឡើយអ្នកវិភាគនយោបាយការលើកឡើង របស់លោកកឹមសុខា គឺចង់សម្ដៅទៅលើលោកសំរងស៊ីដៃគូរួមបច្ចុប្បន្នដែលកំពុងធ្វើសកម្មភាព នៅក្រៅប្រទេសអឺលោកកឹមសុខាលោក4រយៈពេល4ឆ្នាំកន្លងទៅហើយខ្ញុំនិយាយក្នុងពេលរយៈពេល4ឆ្នាំនេះដែលខ្ញុំមានសកម្មភាពយ៉ាងស កម្មជាមួយនឹងគណៈបកសង្គ្រោះជាតិតែខ្ញុំពីអ្នកសូហ្វីមានសកម្មភាពយ៉ាងសកម្មថ្ងៃនេះខ្ញុំសូមផ្ញើជាពិសេសទៅលោកកឹមសុខាតែម្ដងណាខ្ញុំសូមផ្ញើជាពិសេសទៅលោកកឹមសុខាខ្ញុំសូមប្រើបេះដូងជាអ្នកគ្រប់គ្រងហើយខ្ញុំសូមនិយាយឲ្យអស់កំហឹងតែម្ដងឯហ្នឹងបើខ្ញុំនិយាយឲ្យត្រូវគណៈបកចេញលិខិតកាត់ការខ្ញុំមិនឲ្យខ្ញុំនឹងគ្រប់គ្រងគណៈបកតទៅទៀតក៏ខ្ញុំទទួលយកដែរប៉ុន្តែខ្ញុំសូមបញ្ចេញអស់នេះខ្ញុំទ្រាំលែងបានហើយ ខ្ញុំទុកយូរហើយខ្ញុំទ្រាំលែងបានហើយខ្ញុំណាដោយសារតែស្រឡាញ់នៅឧត្តមកតិនឹងឆន្ទៈមោះមុត អង្គអាចក្លាហាន របស់ថ្នាក់ដឹកនាំសង្គ្រោះជាតិមិនមែនតែលោកមួយទេ គឺថ្នាក់ដឹកនាំទាំងអស់ប៉ុន្តែខ្ញុំឃើញការរួបរวมការរួមចំណាយទោះបីខ្ញុំមើលឃើញកំហុសរបស់លោកកន្លងមករឿងស្រីញីអីអីខ្ញុំថា វាជារឿងបន្តិចបន្តួចរឿងផ្ទាល់ខ្លួនរបស់លោកខ្ញុំអត់អត់ចាប់អារម្មណ៍ទេប៉ុន្តែ សំខាន់មនសិការជាតិ ការរួមកម្លាំងគ្នាណាយកផលប្រយោជន៍ជាតិជាធំខ្ញុំអត់ខ្វល់ទេខ្ញុំលះបង់នៅថវិកាផ្ទាល់ខ្លួនខ្ញុំខ្ញុំលះបង់នៅពេលវេលាខ្ញុំលះបង់នៅសក្តីសុខផ្ទាល់ខ្លួន សុខចិត្តធ្វើដំណើរកាត់ផ្ជុះតកកណាតិចល្ងាញាត់តតាត់មិនក្តៅជាមួយនឹងសូហ្វីធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយចូលរួមបដកម្មដើម្បីទៀមទាស្វែងរកដំណោះស្រាយជាមួយនឹងថ្នាក់ដឹកនាំសង្គ្រោះជាតិ ហើយលោកឯងចោទគេសោះលោកឯងនឹងថាគេនឹងជាអ្នកនយោបាយមិនដែលមិនរត់ចោលពលរដ្ឋតើលោកឯងនៅក្នុងស្រុកខ្មែរលោកឯងធ្វើស្អីបានខ្លះហើយក្រៅពីប្រើភាសាឌឺដងនឹងខ្ញុំសួរលោកឯងត្រឡប់ទៅវិញហើយដែលខ្លះដឹកនាំនោះជាពិសេសលោកប្រធានស្អីទីសំរងស៊ីដែលលោកខំធ្វើសពបែបយ៉ាងណាស្វែងរកដំណោះស្រាយដើរស្រែកគ្រប់ប្រទេសទាំងអស់ដើម្បីឲ្យឲ្យជួយទៅដល់លោកផងយ៉ាងម៉េចទៅវិញ មិនមិនខ្ញុំសុំកាត់បាយហ្នឹងបន្តិចណាលោកប្រធានសាមង្ស៊ីតែខ្ញុំធ្វើបាតកម្មកាន់បដារូបគឹមសខាហ្នឹងណានៅកន្លែងកន្លែងយើងធ្វើបាតកម្មនៅប៉ារីសហ្នឹងណាកាន់បដារូបភាពប្រគឹមសខាទៀមទាឲ្យគេដោះលែងលោកគឹមសខាទាំងតជែកតជែកទាំងណាក៏ដោយតែពួកយើងទ្រាំហើយខ្ញុំមានមួយព្រៀងព្រៀងខាងតកធ្លាក់ផងឈរកណ្ដាលព្រៀងក៏មានដែរ នៅនៅសេណាក៏យើងត្រូវជាអត់ហ៊ានឈរនៅមួយស្ងៀមឲ្យសុកចិត្តរត់សុកចិត្តដើរធ្វើយ៉ាងម៉េចក៏ដោយធ្វើចលនាដើម្បីកុំឲ្យកុំឲ្យវាត្រជាក់ឲ្យយើងឈរធ្វើបដកម្មបានយូរជាពិសេសខ្ញុំមានមោទនភាពម៉ែក្មេងណាយើងទៅធ្វើបដកម្មនៅប្រ៊ូសែលម៉ែក្មេងចេញពីពេទ្យវះកាត់ណានៅឈាមហូរក៏ខ្លាក់ឡើយណាសុកចិត្តទៅទាំងឈាមឈរឡើងញាប់ឲ្យគង់ចឹងតែធ្វើបដកម្មណាពួកយើងតស៊ូដល់ថ្នាក់ហ្នឹងនៅក្រៅប្រទេសណាតែទីបញ្ចប់អ្វីដែលពួកយើងទទួលបានការឈឺចាប់ត្រឡប់មកវិញ ហើយគាត់តាំងខ្លួនពួកគាត់នឹងតាំងខ្លួននឹងថាគឹមសខាហ្នឹងគឺលះបង់ណាសុកចិត្តជាប់គុកបើលះបង់សុកចិត្តជាប់គុកណាត្រូវតែបិទណាក៏អត់ធ្វើសកម្មភាពត្រូវតែបិទកញ្ចប់វត្តបើបើកញ្ចប់វត្តមកឲ្យចំណេញដល់សង្គមជាតិឲ្យចំណេញដល់ពលរដ្ឋខ្មែរឲ្យពលរដ្ឋខ្មែរកុំឲ្យគាត់បាក់ទឹកចិត្តពួកយើងដែលខំលះបង់សប្បាយយ៉ាងយើងបាក់ទឹកចិត្តណាពួកយើងអត់ចង់ចាញ់ទេគឺយើងចង់ឈ្នះទោះម៉ៃបែកនិយាយមិនចឹងបងប្អូនគ្រប់គ្នាក្តឹងគ្រប់គ្នាអើព្រឹកឹមសខាជាមនុស្សរបៀបបែកអ្នកនយោបាយរបៀបបែក ពុកអលួយក៏ពុកអលួយរឿងរ៉ាវតាំងពីលុយតាំងពីស្អីណានោះស្រីញីអូនបងសក់អត់ខ្វល់ទេអត់ខ្វល់អារឿងហ្នឹងឃើញមនសិការជាតិនៃអ្នកឯងលះបង់ណារួមរួមកម្លាំងគ្នាអាទាំងអស់នេះគឺយើងអត់ខ្វល់ថាគឹមសិក្ខាជាមនុស្សរបៀបម៉េចទេគឺយើងនៅតែអោបកសោបយើងនៅតែគ្រប់គ្រងយើងស្ដាប់មេដឹកនាំសង្គ្រោះជាតិគឺយើងដើរតាក់គោលការណ៍សង្គ្រោះជាតិដើម្បីកុំឲ្យគេបំបែកយើងបានដើម្បីកុំឲ្យយើងគេមើលមកថាយើងគឺជាក្នុងគណៈបកបែកបាក់ តាមពិតដល់ពួកយើងដែលខំប្រឹងធ្វើសកម្មភាពនៅក្រៅប្រទេសខំប្រឹងប្រមូលខំប្រឹងអត់ធ្វើពួកយើងមានបែកបាក់បែកបាក់អាពួកដែលលក់ក្បាលឲ្យហ្នឹងអង្គុយរករឿងបែកបាក់គេអត់ចូលចូលគេខំប្រឹងធ្វើសកម្មភាពនៅក្រៅអត់ពេញចិត្តទេអ្វីក៏អត់ពេញចិត្តដែរតែខ្លួនឯងនៅក្នុងស្រុកបិទកញ្ចក់ពួតត្រូវទាំងអស់យកមោទនភាពខ្លួនឯងដេកក្នុងគុកប្រៀបខ្លួនឯងទៅប្រៀបនឹងស្អុនសានសុជីអ៊ុនសានជីគាត់ជាប់គុកមែនណាប៉ុន្តែគាត់ណាស្រែកយ៉ាគាត់ស្រែកឲ្យពលរដ្ឋត្រូវធ្វើយ៉ាងម៉េចតែលោកកឹមសុខាអត់មានស្រែកឲ្យពលរដ្ឋធ្វើយ៉ាងម៉េចទេ មានសរសៃឲ្យពលរដ្ឋនៅឲ្យស្ងៀមនៅឲ្យស្ងៀមនៅឲ្យស្ងៀមការការស្ងៀមស្កាត់នេះបានទទួលអ្វីត្រឡប់មកវិញបរទេសគេប្រាប់ហើយប្រជាធិបតេយ្យអត់មានធ្លាក់លើមេឃមកទេគឺយើងត្រូវធ្វើសកម្មភាពអ្នកនយោបាយណាដែលអត់ធ្វើសកម្មភាពគឺអ្នកនយោបាយងាប់គឺនយោបាយងាប់ហើយនយោបាយណាដែលធ្វើសកម្មភាពគឺនយោបាយដែលធ្វើឲ្យពលរដ្ឋមានសេចក្តីសង្ឃឹមមានមាន power ណាមាន power យ៉ាងការចង់ចូលរួមចង់ចូលរួមអញ្ចឹងទេ នយោបាយគឹមសុខាគឺជានយោបាយដែលងាប់ដែលខ្លួនឯងនយោបាយងាប់ហើយធ្វើអីអកលហើយណាមកវាយបហាមករកគ្រឿងគេសឹកបែបយ៉ាងអស់អាកំហុសទាំងអស់ហ្នឹងគឺយើងអត់អាចទទួលយកបានទេពួកយើងអត់មានចង់បានអ្វីពីលោកគឹមសុខាអត់មានចង់បានអ្វីពីពលរដ្ឋខ្មែរឬប្រទេសខ្មែរតែយើងចង់ឲ្យពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដែលគាត់លះបង់មកកាក់មកសេមករៀលពីរៀលអីនេះគឺគាត់ចង់ឲ្យគាត់មានសេចក្តីសុខឲ្យគាត់មានអ្នកនយោបាយដ៏ល្អមួយដើម្បីទាមទាររកយុត្តិធម៌ឲ្យគាត់ចុះហេតុអីមិនគឹមសុខាឯងធ្វើបាបពួកគាត់ទាំងអស់ហ្នឹង ឲ្យគាត់ហឹង្សាឲ្យឲ្យគាត់នឹងឲ្យស្គៀមណាអត់ឲ្យធ្វើអ្វីទេគាត់កំពុងតែមានសង្ឃឹមឲ្យគាត់នឹងឲ្យស្គៀមអ្នកខ្លះស្អីគេសកម្មជនសង្គ្រោះជាតិអត់មានការងារធ្វើអត់មានប្រាក់ខែអត់មានការងារធ្វើឲ្យគាត់នៅស្គៀមមិនលោកកឹមសុខាអីមានលុយមានវិឡាមានចំការអាមេរិកនៅស្គៀមបានដេកចាយមកជីវិតគេអត់អស់គេតែពលរដ្ឋគាត់អត់អាចទៅស្គៀមបានគាត់ត្រូវធ្វើសកម្មភាពដើម្បីជីវិតរបស់គាត់ស្ដានកន្លែងហ្នឹងនយោបាយគឺគាត់ណាខំប្រឹងទៀមទាឲ្យដើម្បីឲ្យគណៈបកសង្ជាតិចូលត្រឡប់ទៅវិញ ឲ្យមន្ត្រីក្នុងគណៈបកជាតិមានការងារត្រឡប់មកវិញទៅគាត់មានប្រាក់ខែរស់បានចុះបើគាត់អត់មានការងារធ្វើផងឲ្យគាត់ទៅស្គៀមយ៉ាងម៉េចគាត់អត់មានប្រាក់ខែអត់មានការងារធ្វើទេឲ្យគាត់ទៅរកស៊ីយ៉ាងម៉េចបើម្នាក់ម្នាក់មន្ត្រីសង្គ្រោះជាតិពីមុនមកប្រហែល5008នេះតែដល់ពេលបញ្ចប់ការងារទៅគាត់មានគាត់មានប្រាក់ខែណាចំណូលគាត់អត់មានប្រាក់ខែហើយឲ្យគាត់ទៅស្គៀមយ៉ាងម៉េចកំហុសលោកកឹមសុខាឯងគឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុតគឺនាំពលរដ្ឋឲ្យទៅងាប់ជាមួយខ្លួនចា យើងទៅចូលណាគេចាប់យើងឃុំឃាំងហើយគូណាយើងផ្ទេតំណែង ជាមេបកហ្នឹងណាមកមកអនុប្រធានអនុប្រធាន មាន13នាក់យើងអត់ផ្ទេទេសុកចិត្តយកទួលនីតិជាមេបកហ្នឹងយកទៅដេកអោបហើយកែប្រែច្បាប់នៅក្នុងបកហ្នឹងរាល់ការសម្រេចទាំងពួងគឺស្ថិតនៅលើមេបកតែម្នាក់ ខ្ញុំប្រាប់ខ្ញុំសូមអាននៅសម្ដីរបស់ខ្ញុំសូមអាននៅសម្ដីរបស់កូនស្រីគាត់មួយទៀតខ្ញុំសូមបូកសរុបរួមតែម្ដងនៅសម្ដីរបស់ឪពុកកូនគេនឹងខ្ញុំទ្រាំជាទីបំផុត4ឆ្នាំហើយដែលខ្ញុំទ្រាំ4ឆ្នាំហើយណាសក់ចិត្តមិននិយាយស្ដីអីទាំងអស់មិនតបមិនថាខ្ញុំសូមអាននៅសំណេររបស់ឯងកូនស្រីរបស់លោកលោកកឹមសខាណាប្រធានសកម្មប្រមោស្រោមសម្បត្តិ ឯកឧត្តមបានបានដឹកនាំក្រុមប្រឆាំងនៃអ្នកប្រជាធិបតេយ្យជាង20ឆ្នាំតែនៅពេលដែលលទ្ធិប្រជាធិបតេយ្យនិងគណៈបកជួបគ្រោះថ្នាក់គ្មានលទ្ធភាពនិងសកម្មភាពក្នុងការតស៊ូមតិសំបីតែអិសរាជជនតំណាងផ្លូវការប្រទេសណាមួយក៏មិនដែរបានជួបផង4ឆ្នាំនេះគ្មានរដ្ឋាភិបាលណាជួបពិភាក្សាតតែសោះបែរជាដើរនិយាយដោយគ្មានការអៀនខ្មាស់ថាខ្លួនដឹកនាំការតស៊ូមតិស្ដាប់សម្ដីនាងនឹងណា គឺថាសម្ដីចេញមកគឺថាទូរយុះមែនតែនបែកមើលងាយទៅការតស៊ូលះបង់របស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងនោះមានក្បាលខ្ញុំនិងកូនប្រសាខ្ញុំនេះមួយដែរខ្ញុំសូមបកស្រាយរឿងដើមមោស្រមសម្បត្តិណាខ្ញុំសូមណាដាក់ពួកអាត្រឹមត្រូវនិងពួកខាងគឹមសខាគឹមមនុស្សវិជាឲ្យច្បាស់កន្លែងនេះណាបើសិនជាលោកសានអស៊ីដើរប្រមូលស្រោមសម្បត្តិណា គឺពួកយើងអរគុណគាត់មែនទែនជាពិសេសអ្នកដែលជាប់គុកអរគុណមែនទែនពីព្រោះសកម្មសម្បត្តិនឹងហើយគឺគាត់មានថវិកាទៅជួយដល់អ្នកសកម្មជនរបស់គាត់សមាជិករបស់គាត់ដែលជាប់គុកគាត់ចេះចិញ្ចឹមក្រុមគ្រួសារនៅក្រៅគុកសួរមើលថាគាត់មានបានទទួលផាត់ថវិកានឹងអត់ទៅសួរថាអ្នកនៅក្រៅប្រទេសនេះតែខំប្រឹងតើពួកគាត់ដែលជាប់គុកគាត់ដែលគេចាប់ដាក់គុកតើមានបានទទួលប្រាក់ខែនឹងអត់មកក្នុងទុតិចក្តីច្រើនក្តីគឺគាត់ជួយឯង លុយប្រមូលពីណាមកដោយសកម្មជនសង្គ្រោះជាតិនៅក្រៅប្រទេសគឺបានពីណាមកគឺបានជាពលរដ្ឋយើងសកម្មជនពួកយើងទាំងអស់ហ្នឹងគឺយកលុយហ្នឹងទៅជួយសកម្មជននៅថៃផងនៅស្រុកខ្មែរដែលមានគ្រោះថ្នាក់អីសពបែបយ៉ាងសួរលោកកឹមសុខាអីនេះជួយអ្វីដល់ពួកគាត់តែខ្លួនឯងជាប្រធានបកនេះដល់ជួយអ្វីដល់ពួកគាត់គេផ្ទេតំណែងឲ្យធ្វើជាប្រធានតែក្នុងនាមជាប្រធានតែជួយអ្វីអត់ទេសុំអីទៅកម្មជនស្លាប់មានគ្រោះថ្នាក់ឬអ្វីសួរដែលមានណានេះទៅចូលរួមឬក៏ទៅសេសបុតអន ចូលរួមរំលែកទុកឬគឺអត់មានទាំងអស់កន្លែងណាដែលយើងជាប្រធានប៉ះនេះហើយអត់ធ្វើអ្វីហើយហើយបង្កយរោគរឿងលោកប្រធានសំរងស៊ីលោកប្រធានសំស្គាត់លៀនលែងចេញពីតំណែងហើយលែងជាប្រធានហើយគាត់ធ្វើសកម្មភាពអស់នោះដើម្បីជួយក្រុមសុខាអីទេដើម្បីជួយអតីតរបស់គាត់ហ្នឹងចុះហេតុអីមិនឲ្យតម្លៃគាត់យើងគិតមើលបងប្អូនបើសិនជាលោកសំរងស៊ីគាត់ដើរប្រមូលស្រោមសម្បត្តិណាគឺជាការល្អជាទីបំផុតតែគាត់មិនបានដើរប្រមូលស្រោមសម្បត្តិទេ អ្នកខ្លះគឺឲ្យបន្តិចបន្តួចឬក៏ជូនបន្តិចបន្តួចអានេះជាធម្មតាប៉ុន្តែពួកអស់ហ្នឹងវាចូលចិត្តមកវាយប្រហារអញ្ចឹងឯងឥឡូវបើថាសំស៊ីដែរប្រមូលស្រមសម្បត្តិគាត់បើជាងគឹមសិក្ខាប្រមូលស្រមសម្បត្តិដែរក៏អត់តន់ជាប់គុកយកលុយទៅឲ្យស្រីតែលោកសំស៊ីជាប់នឹកគាត់ប្រមូលស្រមសម្បត្តិប៉ុន្តែយកលុយទៅជួយសកម្មភាពរបស់គាត់សកម្មជួនរបស់គាត់អាហ្នឹងវារឿងផ្សេងគ្នាវាមានអត្ថន័យផ្សេងគ្នាវាមានន័យផ្សេងគ្នាហើយវាមានតម្លៃផ្សេងគ្នា នាងនាងមនោវិជ្ជាគឺថានាងប្រើសម្ដីជាប្រមាថទៅលើថ្នាក់ដឹកនាំហើយហើយអ្នកដែលលើកស្ទួយនាងគឺនរណាគេគឺលោកប្រធានស្ដីទីសំរងស៊ីណាគឺលោកប្រធានស្ដីទីស្ដីទីសំរងស៊ីនឹងហើយលោកប្រធានសំរងស៊ីនឹងហើយគឺជាអ្នកលើកស្ទួយក្បាលនាងនឹងហើយយើងជឿទេយើងជឿថាសម្ដីដ៏ថោកទាបរបស់ក្មេងស្រីម្នាក់នឹងដែលអាចនិយាយភាសានឹងចេញមកលោកលោកលោកលោកកឹមសខាលោកអាចបានដឹងឮបងប្អូនជឿហ៎ ថាសម្ដីនឹងដែលអាចចេញមកឲ្យលោកកឹមសុខាអត់អត់អត់មានពំនួលខុសត្រូវអត់ដឹងឮហ៎ក៏វាមានចំណាយដែរណាក៏វាមានចំណាយដែរដែលកូនស្រីម្នាក់ហ្នឹងអាចប្រើភាសាថោកទាបចឹងបើចឹងមានកូនប្រើភាសាថោកទាបចឹងមកបានអាហ្នឹងធម្មតានៅពេលតែកូនចោលមសៀតកូនចេញមកចឹងមកពីម៉ែឪគេតែដៀលម៉ែឪចេះបដៅកូនហើយនាងជាណាណាហើយគណៈបកជាកម្មសិទ្ធិរបស់នាងឯងហ៎ខ្ញុំក៏ជាអ្នកគ្រប់គ្រងខ្ញុំក៏មានសិទ្ធិដែរនាងឯងក៏កាងសម្បើមម៉េច ហើយនឹងឯងមើងងាយនៅឯងការតស៊ូមតិរបស់ពួកយើងណានាងមនោវិជ្ជាកម្មសខាមិនឪរបស់ខ្ញុំទេប៉ុន្តែខ្ញុំ ដើរលើករូបកម្មសខា free កម្មសខាសូមដោះលែងកម្មសខាឈរនៅកណ្ដាលភ្ជុះឈរនៅកណ្ដាលភ្លៀងជាមួយទាំងថ្នាក់ដឹកនាំសង្គ្រោះជាតិធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ អត់ដែលគិតទេការបងខាតការពេលវេលា សក្តីសុខផ្ទាល់ខ្លួនដើរចោលប្តីដើរចោលកូនតែដើម្បីអីពួកយើងគោរពនៅឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំសង្គ្រោះជាតិយើងចង់ឲ្យប្រទេសយើងមាននៅលទ្ធិប្រជាស្អប់ថាបតៃយើងស្អប់ខ្ពើមការរំលោភសិទ្ធិមនុស្សយើងឃើញភាពអយុត្តិធម៌សង្គមប៉ុន្តែមិនគំយើងឯងទូរយុសនឹងឯងប្រើការចូលរួមរបស់ពួកយើង បែរជាមើងងាយនឹងការចូលរួមរបស់ពួកយើង មានតែយើងឯងអស់ចាហាយើងមនុស្សវិជាយើងឯងក៏ជន់ឈ្លីលេងទឹកចិត្តរបស់យើង ជាពលរដ្ឋខ្មែរហ្មងយើងឯងក៏សម្បើហ្មងជួយយកអត់បានទេណាប្រាប់វាថាអញ្ចេះអ្នកស្នេហាជាតិមិនមែនមានតែលោកគឹមសុខាមានបងប្អូនខ្មែរយើងជាច្រើនចំណេះដឹងអ្នកស្នេហាជាតិជាច្រើន បើអត់ពីលកឹមសខាទៅយើងអាចជ្រើសរើសអ្នកផ្សេងទៀតមកបានប្រាប់ឲ្យហើយហើយពេលដែលគេគ្រប់គ្រងដែលគេនឹកឃើញថាគឹមសខាហ្នឹងសំគ្រោះជាតិសំរងស៊ីគឹមសខាជាមនុស្សតែមួយគឺយើងអត់ខ្វល់ពីរឿងអ្វីទេសំខាន់គឺខ្មែររួមគ្នាដើម្បីឈ្នះប្រើសម្លេងច្រើនគឺថាខោកទៀតសម្លេងវាសរសេរចេញមកដៀលប្រមាថអាហ្នឹងសម្លេងជាកូនថ្នាក់ដឹកនាំសួរហ្នឹងជាសម្លេងជាថ្នាក់ដឹកនាំហ៎ ឥឡូវខ្ញុំសូមអានបន្តតិចទៀតសូហ្វីសូមទ្រាំតិចណាសូហ្វីអឺកុំអាចតន់ចេញទៅការដែលថតរូបរប៉េរប៉ោះជាមួយតំណាងរាជបរទេសដែលនរណាក៏អាចធ្វើបានមិនមានន័យអ្វីទេឯកឧត្តមបោកប្រាស់បានតែពលរដ្ឋព្រោះគាត់មិនយល់ដំណើរការទាំងអស់នេះនឹងបានបកកាន់អំណាចជួយបំពងឲ្យដោយគេជះកំហឹងដាក់គ្រប់គ្រប់គ្នាដោយមិនរើសមុខអ្វីដែលឯកឧត្តមបានធ្វើជាទង្វើពលរដ្ឋសាមញ្ញម្នាក់ពុំមែនអ្វីជាដុំកំភួនទេ ចាំទេយុទ្ធនាការខាងអៃដាមវាយប្រហារប្រមាណឆ្នាំមុនមកលើរូបខ្ញុំនៅពេលដែលខ្ញុំធ្វើសកម្មភាពម្ដេចក៏នាងមិនក៏នាងឯងមិនហៅលោកប្រធាននៅជាមួយផងឈប់ធ្វើថ្លង់ឈប់ព្យាយាមបិទភ្នែកនិងបន្លំពលរដ្ឋទៅឪពុកខ្ញុំនិងខ្ញុំបានកំពុងដោះស្រាយបញ្ហាបញ្ហាសូមអៃដាមប្រឹងយោងតែអាត្មាឯងទៅសម្រាប់ចូលដល់ពេលហើយ តាមពិតណានាងនេះទូរយុសមែនតែនគិតថាគេមិនដឹងអំពីសម្ដានថោករបស់ឪពុកនាងឯងប៉ុន្តែពលរដ្ឋខ្មែរព្យាយាមបិទភ្នែកបិទកញ្ចក់គឺគិតថាវាជារឿងផ្ទាល់ខ្លួននាងឯងមិនមែនត្រឹមតែមើងងាយជន់ឈ្លីកិត្តិយសឪពុកខ្លួនឯងទេនាងឯងហ៊ានជន់ឈ្លីនៅទឹក របស់ប្រជាពលរដ្ឋខ្មែរដែលបោះឆ្នោតគ្រប់គ្រងគណៈបកសង្គ្រោះជាតិទៀតណានាងមនោវិជ្ជា នៅក្នុងនេះក៏មាន ក្បាលយើងពីរអ្នកនេះដែរតែយើងអត់មានឲ្យនឹងឯងមកជន់ឈ្លាននៅទឹកចិត្តនៃឆន្ទៈរបស់ពួកយើងបានទេណាយើងអត់មានលើកលែងអីក្បាលនឹងឯងតទៅទៀតទេនាងមនោវិជ្ជាហើយខ្ញុំក៏សូមផ្ដាំផ្ញើទៅលោកប្រធានកម្មសខាដែរណាលោកកម្មសខាខ្ញុំអស់ការអត់ធ្មត់ហើយ ខ្ញុំអស់ការអត់ធ្មត់ហើយចាប់ពីថ្ងៃនេះទៅ បើសិនជាខ្ញុំចេញមកនិយាយទទួលនៅការពមៀនពីថ្នាក់ដឹកនាំសង្គ្រោះជាតិនៅ ក្រៅប្រទេសខ្ញុំព្រមទទួលយកពួកខ្ញុំអាណិតពួកគាត់នៅខាងក្រៅនេះណាគាត់ខំតស៊ូលះបង់ហើយពួកគាត់ម្នាក់ម្នាក់មានវ័យចំណាស់អស់ហើយដូចអ៊ំហូវ៉ាន់ចឹងណា គាត់មានអាយុតិចណា70ជាងលោកប្រធានលោកប្រធានសំរងស៊ីធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយគាត់តែពួកខ្ញុំមកធ្វើដំណើរទៅអូស្ត្រាលីខ្ញុំដេកបាក់បៀ3 4ថ្ងៃតម្រាំមកខ្ញុំនឹងដើរបានធម្មតាធ្វើដំណើរទៅអាមេរិកដេកបាស់ដៃបាស់ជើ2ថ្ងៃ3ថ្ងៃតម្រាំបានដើរបានស្រួលធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយចងាត់ចងល់បើថាធ្វើដំណើរនៅក្នុងអឺរ៉ុបអត់សូវអីទេអាចឆ្លងកាត់ទ្វីបដេក2ថ្ងៃមិនបានដើរស្រួលមិនបានដើរត្រង់ផ្លូវ ដូចទៅអូស្ត្រាលីអញ្ចឹងចុះពីកប៉ាល់ហោះគាត់តែឈរថតបានតែឈរថតនៅពលានណាគាត់ទៅដល់ផ្ទះយកទៅបោះចោលនៅធុងណាក៏អត់ដឹងដែរពីអ្នកពីអ្នកសូហ្វីនោះដេកបាស់ដៃបាស់ជើងរហូតបងស្រីសៀមគាត់ល្អល្អមែនទែនទទួលមើលថែដូចកូនអញ្ចឹងគាត់ចូលមកគាត់ឃើញមើលទៅយកគាត់ថាយកទៅគប់ចោលណាអត់ខ្វល់ដែរយកភួយទៅ ក្របឲ្យហើយគាត់ចំណាក់ចំណាស់នឹងហើយគាត់ធ្វើការនឿយហត់ប៉ុណ្ណាដើម្បីអីដើម្បីសេរីភាព ស្រីភាពឲ្យក្បាលថ្ងៃហ្នឹងមីចុយមរាយអញក្រៅណាស់អឹមតាមពិតទៅការធ្វើដំណើរឆ្ងាយឆ្ងាយហ្នឹងទី1ពួកយើងចំណាយថវិកាខ្លួនឯងប្រយ័ត្នដល់ទៅទៀតទេអាការបែកបាក់បែកបាក់បែកប្រយ័ត្នទេព្រោះយើងដឹងហើយយើងដឹងថាវាគេកំពុងតែជន់ឈ្លីទឹកចិត្តប្រជាពលរដ្ឋយើងមិនបាច់ខ្លាចទេមិនពេកយើងអត់បែកបាក់ទេ អ្នកវាបែកបាក់គឺអ្នកដែលហ៊ុនសែនទិញក្បាលបានហើយវាបែកទៅណាហើយចង់និយាយត្រឡប់មកវិញដែលយើងចូលរួមសកម្មភាពទាំងអស់គ្រប់ប្រទេសហ្នឹងណាគឺដោយសារតែទី1យើងចង់លើក ទឹកចិត្តពលរដ្ឋខ្មែរទី2យើងចង់បង្ហាញថានៅក្រៅប្រទេសគឺយើងសាមគ្គីគ្នាអញ្ចឹងឲ្យបងប្អូនខ្មែរសាមគ្គីគ្នាកុំបាក់ទឹកចិត្តឬតស៊ូទាំងអស់គ្នាណាលោកប្រធានទៅកន្លែងណាគឺយើងមានការចូលរួម ជាការលើកទឹកចិត្តណា ជាការដែលផ្ដល់តម្លៃឲ្យគាត់សពបែបយ៉ាងទាំងអស់ហ្នឹងហ្នឹងណា ហើយហ្នឹងហើយដែលពួកយើងខំប្រឹងសោះបែបយ៉ាងទាំងអស់នេះអ្នកនៅក្រៅប្រទេសខំប្រឹងទាំងអស់នេះគឺដោយសារតែលោកគឹមសុខាហើយទៅកន្លែងមួយមួយមិនមែនមិនមែនទៅដើរលេងទេណានេះគឺទៅសិទ្ធិមានកិច្ចការគឺយើងពួកយើងចំណាយកាតិកាខ្លួនឯងពេលវេលាខ្លួនឯងហើយធ្វើកិច្ចការឲ្យត្រូវត្រឡប់មកវិញគាត់ទៅពេលដើរលេងគ្មានហ្នឹងជាពិសេសទៅអូស្ត្រាលីហ្នឹងតែម្ដងគាត់អាចចាប់កិច្ចការភ្លាមគាត់ត្រូវជូនយើងដើរទៅណាទៅណាដើម្បីឲ្យបានស្គាល់អត់មានពេលដើរផងវាត្រូវមានពេលត្រឡប់មកវិញហើយអញ្ចឹងណា យើងមិនមែនទៅដើរលេងគឺយើងត្រូវទៅចូលរួមធ្វើកិច្ចការទាំងអស់ហ្នឹងណាមិនមែនដូចពួកខាងគឹមសខាឯងអត់ធ្វើអីហើយហើយអង្គុយតែវាយហើយឡើងបលាការសំអ្នកកវ៉ាត់កអីអ្នកទួយក៏ VIP សម្បើមិនម៉េចសត្វមានអង្គរៈឆ្វេងស្ដាំប្រើភាសាឌឺដងឌៀមដាមដូចជាពួកខ្ញុំធ្វើដំណើរទៅកូរ៉េទៅអីចឹងខ្ញុំថាមិនមែនជាការសុវ័យអអត់មិនមែនទៅដើរលេងទេបងប្អូនហើយដល់ទៅពេលឥឡូវ ធ្វើដំណើរទៅថៃទៅអីហត់នឿយប៉ុណ្ណាបងប្អូនត្រូវដូរពេលពេលវេលាគេងទៀតតម្រាំដេកបានត្រូវវិញដល់ថ្ងៃត្រឡប់មកវិញបាត់ហើយទៅធ្វើសកម្មភាពផងអីផងហើយប្រទេសយើងមិនប្រទេសដែលកំពុងតែមានសុខសន្តិភាពណា សន្តិភាពសម្រាប់នៃការជឿចាប់ពលរដ្ឋខ្មែរហ្នឹងហ៎សន្តិភាពសម្រាប់នៃការស្រែកតវ៉ារយយុតិធម៌ហ្នឹងណាមិនថាអាមានអំណាចអត់អំណាចអាតូចអាតាចមិនក្តៅឥឡូវកំពុងស្រែកថាអាចយុតិធម៌ណា ប្រហែលដួងដួងដួងងៀបនៅគេចាប់ដាក់គុកបានមើលកម្មករមិនមែនកម្មករ10 20នាក់ណាកម្មកររាប់ពាន់នាក់រងនៅភាពអយុត្តិធម៌គេអាចរំលោភបំពានបានហើយមិនក្បាលពួកអស់នឹងឯងមិនមើលមិនឃើញហាពួកអនយោបាយដែលត្រូវគេទិញក្បាលបើពួកអស់នឹងឯងក្រាន់បានណានាងមនុស្សណាហើយពួកអានៅជុំវិញអាពួកអាដុំអាចនៅជុំវិញកម្មសខារងថ្ងៃហ្នឹង មើលឃើញហើយភាពអយុត្តិធម៌ដែលកំពុងកើតមានក្នុងសង្គមឥឡូវបាច់លើកអីច្រើនទេយើងមើលតែបញ្ហានៅកម្មករណាកាវើលដែលសត្វផ្នែកគេកំពុងធ្វើបាបពួកគាត់ណាក្បាលពួកឯងហ៊ានដើរទៅជិតពួកគាត់សួរសុខទុក្ខគាត់មួយម៉ាត់ទេមិនចាហើយបងប្អូនសុខទុក្ខយ៉ាងណាហើយ ក្តៅត្រជាក់យ៉ាងណាហើយមានបាយហូបនៅ មានទឹកហូបនៅហ៊ានដើរទៅសួរគាត់អញ្ចឹងហ៎តើមើលជីវិតគាត់យ៉ាងម៉េច មកអាតៃហោងអីហ៊ានទៅហ៊ានហ៊ានចេញមុខហ៎ខ្លាំងណាស់ជាមួយនឹងថ្នាក់ដឹកនាំសង្គ្រោះជាតិដែលពួកគាត់ ខំណាស់សពថ្ងៃពួកគាត់អត់ធ្មត់ជេរប្រមាថគាត់មិនក៏គាត់អត់តបអត់តដៀលថាឲ្យគាត់គ្រប់រូបភាពគាត់អត់តខ្លួនគាត់ហើយគាត់មកសកាត់ក្បាលពួកខ្ញុំនេះទៀតកុំតកុំតកុំនិយាយ ធម្មតាយើងស្រឡាញ់យើងគោរពគាត់ដែលត្រូវគេជេរប្រមាថគាត់ពួកខ្ញុំឈឺចាប់ពួកខ្ញុំគោរពនៅមនសិការជាតិរបស់គាត់តើយើងរងមេដឹកនាំនៅលះបងបានគាត់ឥឡូវខ្ញុំសួរមើលសុកចិត្តប្រត់ប្រាស់ក្រុមគ្រួសារប្រពន្ធកូនមិនថាលោកអេងចៃអៀងមិនថានុតរំដួលមិនថាអឺហូវ៉ាន់ណាអ៊ំហូវ៉ាន់អាចទៅសុំកាត់ហើយនឹងតិចណាលោកអេងចៃអៀងនៅបៃក្រុមគ្រួសាររាប់ឆ្នាំ លោកអ៊ូហូវ៉ាន់ ហើយនឹងតំណាងរាជដតីដតីទៀតដែលគាត់អត់អាចចូលស្រុកបានរាប់ឆ្នាំណាដែលក្រុមគ្រួសារជាលោកកឹមសកែងជាប់គុកមែនប៉ុន្តែក្រុមគ្រួសារអាចអាចចែមស៊ីផឹកផាធីរាល់ថ្ងៃតែណាដែលមានការមានតម្លៃរបស់កឹមសខាជាប់គុកប៉ុន្តែអត់មានតម្លៃហេតុអ្វីពីព្រោះគុកគាត់មានតែឈ្មោះហ្នឹងប៉ុន្តែគាត់ដើរហៅបានមកស្រឡាញ់ហ្នឹង ចំណែកពួកយើងនៅក្រៅប្រទេសដូចអ្នកតំណាងរៀងក្រៅប្រទេសក៏អត់ជាប់គុកមែនប៉ុន្តែក៏អត់មានសិទ្ធិចូលក្នុងស្រុកខ្មែរគាត់អត់បានជួបក្រុមគ្រួសាររបស់គាត់ទេគិតយ៉ាងម៉េចហ្នឹងណាហើយអ្នកណាជាអ្នកលះបង់ពិតប្រាកដលោកកឹមសុខាអ្នកលះបង់ពិតប្រាកដឬអ្នកនៅក្រៅប្រទេសលះបង់ពិតប្រាកដដែលអត់បានជួបក្រុមគ្រួសាររបស់គាត់ទេគឺអ្នកនៅក្រៅប្រទេសដែលគាត់ខំប្រឹងលះបង់គេហាមគាត់មិនឲ្យចូល សំបីតែនិយាយប៉ះពាល់ហ៊ុនសែនអត់សូវហ៊ាននិយាយខ្លាចគេធ្វើបាបបងប្អូនស្រុកសាច់ជាតិគាត់សម្ដៅស្រុកខ្មែរអ្នកនយោបាយចង់ពលគាត់ហ៊ានទេគាត់អត់គាត់សម្បើចៅឯងគិតឥឡូវក្នុងនាមជាមេបៈមេបៈប្រៀបដូចជាឪពុកម្ដាយចឹងណាមេបៈប្រៀបដូចជាឪពុកម្ដាយចឹងកូនចៅត្រូវគេវាយធ្វើបាបសម្លាប់ឈាមហូរដាក់ប្រទេស លកាលកាលពេញនឹងមិនដែលឡើយខ្វល់ខ្វាយតើអើតមើលសួរសុកទុកមួយម៉ាត់អហិង្សាឯងវាយងាប់លកាលកាលមិនអខ្វល់សំខាន់អញអហិង្សាដេកអោបស្រីក្មេងនឹងឯងជាម៉ែឪគេជាភាពកក់ក្ដៅរបស់គេខ្ញុំសួរទៅលោកវិញលោកកឹមសខាថ្ងៃនេះត្រួសត្រួសឯណាដោយសារសូហ្វីគាត់មានពេលប្រញាប់តែបើខ្ញុំនឹងមានបើ បើស្អែកខ្ញុំមានពេលទៀតខ្ញុំសុំចេញ3ម៉ោងភាសាទៀតនិយាយអស់ចិត្តកូនចៅត្រូវគេធ្វើបាបធ្វើទុកបុកម្នេញសពបែបយ៉ាងនេះមកថ្នាក់ដឹកនាំសង្គ្រោះជាតិនៅខាងក្រៅនេះមានអ្នកខ្លះគាត់ណាទោះបីគាត់ធ្លាប់ធ្វើតំណាងរាស្ត្រគាត់សុខចិត្តទៅវៃដូនណាទៅធ្វើការនេះធ្វើការនោះណាសែនសំថវិកាណាជួយទៅបងប្អូនសកម្មជន ដែលគាត់កំពុងតែរងគ្រោះ បេះជ្រៀកចំណែកហើយមានពិសពរសជនយកទៅទៀតចែករំលែកគ្នាធ្វើម៉េចជួយបងប្អូនយើងចោះខ្លួនឯងជាមេបាក់នេះដែលប្រើខួរក្បាលជាមនុស្សមើលពួកគាត់ហ៎ដែលគិតគូរពីពួកគាត់ហ៎ហើយកន្លែងណាមួយទៅថាខ្លួនឯងនឹងជាវីរៈបរោះជាជាមនុស្សអស្ចារ្យដែលគួរឲ្យគោរព ខ្ញុំអត់ធ្មត់ជាមួយអស់លោកយូរហើយខ្ញុំប្រាប់ម៉ាត់ចឹងទៅដែលមិននិយាយកន្លងមកដោយសារអីដោយសារនៅខ្ញុំនៅឲ្យតម្លៃលោកឯងថាលោកឯងត្រូវលោកកែខ្លួនកាន់តែយូរលោកឯងកាន់តែកើនទៅប្រើភាសាឌឺដងទៅបាទថ្នាក់គាត់ដល់ទៀនលែងមកឥឡូវឥឡូវលើកដាច់អ្នកស្រុកខ្មែរបើថាអ្នកដែលថាជាសកម្មជនសង្គ្រោះជាតិដល់ថ្នាក់គាត់ថាឥឡូវនឹងភ្លើងដាច់ហ៊ានដល់ទៀនខ្លាចគេថាយើងនឹងគ្រប់គ្រងភ្លើងទៀនវាចោតដល់អបដិទ្ធក្បាលធំនោះ ដុតទៀនអត់ បានឥឡូវហ្នឹងដុតទៀនអត់បានទេណាតែមានច្បាប់ឯណាគណៈបកមួយមិនអាចគ្រប់គ្រងគណៈមួយទៀតគណៈបកមួយទៀតបានមានច្បាប់ឯណាហាអាមរិតក្បាលធំបងប្អូនណា ក្បិតមរិតក្បាលធំណា គេ សូនរ៉ូហ្នឹងមានច្បាប់ឯណាហើយវាជានរណាវាអីស្អីក៏សម្បើមហ្មងមកឆ្កាដៃឆ្កាជើងរឿងគណៈបកហ្នឹង លោកប្រធានសភាទំនុកចិត្តនឹងដោយសារតែទំនុកចិត្តលោកប្រធានខ្ញុំមកខ្ញុំចាគាត់លោកប្រធានសំស៊ីគាត់ជាមនុស្សត្រង់ណាមនុស្សស្រូតត្រង់អត់ចេះកលិចកលុចទេអញ្ចឹងគាត់ចាញ់បោកតាមនុស្សអាក្រក់ហ្នឹងឯងចាញ់បោកតាពួកអស់អ្នកនយោបាយថោកថោកហ្នឹងឯងហ្នឹងឯងចំណាំមើលឲ្យតែមនុស្សស្រូតត្រង់ឲ្យតែមនុស្សត្រង់គឺដឹងថាចាញ់តែបោកគេហើយអាការចាញ់បោកនោះមិនមែនថាគាត់ល្ងងទេដោយសារការទុកចិត្តហ្នឹងឯងមនុស្សត្រង់ពេក គឺវាដល់បានត្រឡប់មកវិញគឺរងគ្រោះចឹងឯងរងគ្រោះខ្លួនឯងចឹងឯងអឺខ្ញុំសូមប្រាប់ទៅបងប្អូនណាខ្ញុំសូមចាខ្ញុំសូមជម្រាបទៅបងប្អូនប្រជាពលរដ្ឋខ្មែរមិនថាអ្នក ចូលមកខមមិនល្អឬអាក្រក់ក្នុងថ្ងៃនេះណាខ្ញុំអត់តប តជាមួយនឹងខមមិនរបស់អ្នកទេដោយសារអីខ្ញុំចង់និយាយថ្ងៃនេះគឺខ្ញុំគោលដៅខ្ញុំខ្ញុំចង់ផ្ដាំផ្ញើជា សារសម្លេងណា ទៅមេបកណាទៅទៅលោកប៉ុន្តែ យើងមិនអាចហៅថាលោកកឹមសុខាជាមេបកសង្គ្រោះជាតិតទៅទៀតបានទេដោយសារអីបានខ្ញុំថាថាមិនគួរហៅហើយលោកកម្មសខាខ្លួនឯងក៏កុំខឹងសបានឹងខ្ញុំដែរដែលខ្ញុំថាលោកមិនសមជាមេបកសង្គ្រោះជាតិទេព្រោះលោកខ្លួនឯងក៏មិនដែរហ៊ានប្រកាសខ្លួនឯងថាជាមេបកសង្គ្រោះជាតិដែរ 4ឆ្នាំបានកន្លងផុតទៅហើយលោកមិនដែលហ៊ានទាំងនិយាយឈ្មោះសង្គ្រោះជាតិផងកុំថាឡើយប្រកាសខ្លួនថាជាមេបកសង្គ្រោះជាតិសំបីតែសហការីរបស់លោកក៏លោកមិនដែលហៅថាជាសមាជិករបស់សង្គ្រោះជាតិឬជាក្រុមការងារសង្គ្រោះជាតិដែរលោកហៅត្រឹមតែជាសហការីទេបើចឹងលោកមិនមែនជាមេបកសង្គ្រោះជាតិតទៅទៀតទេពលលោកអត់ដែលហ៊ានប្រកាសខ្លួនឯងជាមេបកសង្គ្រោះជាតិផងហ្នឹងបើចឹងឯងខ្ញុំហៅលោកថាជាមេបកសង្គ្រោះជាតិមិន អញ្ចឹងលោកកំខឹងនៅពេលដែលគេនិយាយនៅពេលដែលគេថាហើយតកតើនឹងរឿងថាអីមកចឹងហ៎ជួយជាតិមកមិនទៅអញ្ចឹងអ្នកអ្នកអ្នកអាចជួយជាតិបានតើតើអាចរើសមុខហ៎តើមុខមិនខ្ញុំសួរចេះតើមុខយួនដូចមានសំហៀងដូចមានមេបនហ៊ុនសេណាតក៏យ៉ាងម៉េចអានឹងមិនអាចជួយជាតិបានទេតើមុខដូចមេបនហ៊ុនសេណាតមិនអាចជួយជាតិបានក៏អី ហើយដោយមានសំហៀងមុនរនីហ្នឹងហើយនឹងទៅជួយជាតិបានហ៎បានបានបានធ្វើជាអ្នកស្រឡាញ់ជាតិបានខ្ញុំសួរត្រឡប់ទៅវិញនឹងសួរខាងកូនចាអាស័យពេប៉ែណាតោះមុខចឹងហេនឹងមិនហៅថាអ្នកស្រឡាញ់ជាតិខ្មែរហេតើរួមគ្នាបំផ្លាញជាតិខ្មែរកាត់ដីឲ្យយួនអញ្ចឹងទៅ ឲ្យឲ្យចិនមកបង្កើតភាពអាណាធិបតេយ្យពេញផ្ទៃប្រទេសបំផ្លិចបំផ្លាញជាតិខ្មែរបំផ្លាញនៅថ្នាលយុវជនខ្មែរសប្តាហ៍នឹងយុវជនខ្មែរប្រមាណប្រមាណភាគរយដែលដែលសេពគ្រឿងញៀនខ្ញុំសួរចេះបំពុលដល់គ្រឿងញៀនអារឿងរ៉ាវទាំងអស់ហ្នឹងណារឿងរ៉ាវទាំងអស់ហ្នឹងយើងសួរទៅលោកគឹមសុខាសួររាល់ថ្ងៃហ្នឹងអត់មានមាត់អីប្រមាត់4ឆ្នាំហ្នឹងមាន អារម្មណ៍ផិតភ័យ ថាខ្លាចខ្មែរពលរដ្ឋខ្មែរកាន់តែយ៉ាប់ទៅយ៉ាប់ទៅកាន់តែចំណាក់ស្រុកទៅយួនកាន់តែលេបខ្មែរទៅណាខ្មែរកាន់តែក្រលហានទៅគេធ្វើបាបទៅខ្លាចសកម្មជនរបស់គាត់គេចាប់ដាក់គុកទៅគឺគាត់មានការភ័យខ្លាចអររថ្ងៃហ្នឹងចង់សួរគាត់ត្រឡប់ទៅវិញដែលខ្មែររងគ្រោះរហូតដល់សប្តាហ៍គាត់មានការភ័យខ្លាចដែរឬអត់ហើយបើថាគាត់មានប្រកាសការភ័យខ្លាចហេតុអីបាននាំពលរដ្ឋខ្មែរសងំអត់ធ្វើអ្វីអញ្ចឹងណាក្នុងជាអ្នកនយោបាយ បើស្រឡាញ់ពលរដ្ឋបើចង់ដូររដ្ឋាភិបាលណាគឺត្រូវតែធ្វើអ្វីមួយហើយគឺត្រូវតែនិយាយអ្វីមួយដើម្បីឲ្យពលរដ្ឋខ្មែរកុំឲ្យបាក់ទឹកចិត្តធ្វើការពង្រួមពង្រួមគ្នាហើយគឺត្រូវតែចេញមានសកម្មភាពធ្វើអ្វីមួយគាត់ធ្វើអ្វីបានខ្លះប៉ុន្តែជាសម្លេងចេញមកពួកគេគេផ្ដល់អំណាចឲ្យដល់សិទ្ធឲ្យហើយហើយបើថាហ៊ុនសែនថាមិនឲ្យធ្វើនយោបាយបានអានឹងជារឿងរបស់គេពួកគេនិយាយជារឿងរបស់គេយើងអ្នកនយោបាយមួយដែរជាប្រជាធិបតេយ្យមួយដែរជារឿងរបស់យើង ហ៊ានលះបង់ទៅហ៊ានស៊ីហ៊ានសោះហ៊ានប្រោះបងហ៊ានជាប់គុកតែសម្ដីសម្ដីរបស់លោកគឹមសុខា សម្លុតមកខ្លាច់លក់បន្ទិញសម្លុតមកខ្លាច់នៅកន្លែងណាអារូបមន្តនៅកន្លែងណារូបមន្តហ្នឹងឬក៏មានតែរូបមន្តទេការអនុវត្តគឺវាសេរ៉ូអញ្ចឹងអារូបមន្តហ្នឹងគាត់តែមានជារូបមន្តទេគឺបោកទឹកចិត្តគេទេការមិនតន់ចូលគុកលក់លក់បន្ទិញសម្លុតនឹងខ្លាច់ដល់ទៅពេលលក់ឲ្យគេហើយចូលគុកហើយអាភាពខ្លាហានទាំងអស់ហ្នឹងវាទៅយ៉ាងរលាយអស់លីង ចឹងបានសាលគឹមសុខាមិនមែនជាមេបកទេមិនមែនជាមេបកដែលលោកធាងស្ដីទីសំស៊ីបទទួលផ្ទេឲ្យគឺគាត់ជាមេបោកមេបោកទឹកចិត្តពលរាជពលរដ្ឋបោកទឹកចិត្តរាជខ្មែរបោកឆន្ទៈរាជដែលបោះឆ្នោតឲ្យណាអញ្ចឹងហើយពួកយើងដែលគ្រប់គ្រងសពថ្ងៃហ្នឹងណាអត់ហ៊ានចេញបញ្ចេញមតិវាយសំពងអីសពបែបយ៉ាងហ្នឹងណាទីមួយដោយសារតែយើង ដែលតាមគោលការណ៍សង្គ្រោះជាតិយើងខ្លាចខូចខ្ញុំនិយាយម្ដងទៀតយើងខ្លាចខូចគោលការណ៍នយោបាយរបស់គណៈបកសង្គ្រោះជាតិពួក CP វារំលាយយើង ជារឿងរបស់វាយើងអត់បែកបាក់យើងគ្នាយើងគឺជារឿងរបស់យើងគឺជាឆន្ទៈរបស់យើងគឺយើងអត់ធ្វើតស៊ូជាមួយគ្នាទាំងអស់គ្នាវាមិនសំខាន់គេបំបែកបាក់យើងសំខាន់ខ្លួនយើងនេះបើយើង លក់ក្បាលឲ្យគេវាបែកហើយបើយើងមិនលក់ក្បាលឲ្យគេនៅស្ងៀមគន់ជាមួយគ្នាអាហ្នឹងគឺភាពខ្លាំងហានភាពមានតម្លៃវានៅកន្លែងហ្នឹង តម្លៃរបស់គឹមសុខា គឺនៅជាមួយ សង្គ្រោះជាតិបើចប់ពីសង្គ្រោះជាតិហើយតាំងផ្លាន់សង្គ្រោះជាតិគាត់រំសងស៊ីចោលគឺថោកជាងលិមុខទៅទៀតណាមកស្វ័យរៀងហើយសួរថាអញបាន ជួយស្អីដល់ជាតិខ្លះហើយទៅសួរម៉ែហើយហើយចង់ដឹងថាអញបានជួយអីអញប្រើសិទ្ធជាពលរដ្ឋខ្មែរជាស្ត្រីខ្មែរម្នាក់ដែលមិនមែនធ្វើត្រឹមតែការងារចង្ក្រានមើលថែកូនទេ អញចូលរួមចំណែកក្នុងការមកចេញមតិក្នុងនាមជាពលរដ្ឋជួយណាជួយដឹងលឺរឿងសង្គមជាតិអញមានមោទនភាពនឹងខ្លួនអញណាអញមិនមែនធ្វើត្រឹមតែជាស្ត្រីមេផ្ទះទេត្រឹមតែវិលជុំចក្រានទេអញរួមចំណែកក្នុងការជួយផ្សព្វផ្សាយក្នុងរឿងសង្គមជាតិអញគ្រាន់បើជាងណាជាងប្រពន្ធឯងហើយចង់ទៅបាយសុំម៉ែឯង នឹងសំកាត់ទៀតអានេះមួយចំណែកតូចទេពេលវេលាចេញមកផ្សព្វផ្សាយវាយបហាបោះអាក្រាតឆ្នាំដឹកនាំអះថាម៉ែឯងងាប់ហើយគាត់ម៉ែឯងមិនសួរទៀតណាអានឹងមួយមួយប៉ែកតូចហើយមួយប៉ែកដែលឯងមើលអត់ឃើញគឺចំណាយថវិកាទៅជួយបងប្អូនស្រុកខ្មែរដែលដែលក្រីដែលក្រដែលខ្សត់នោះនឹងដែលឯងមើលអត់ឃើញហើយមានរឿងជាច្រើនទៀតដែលពួកនៅក្រៅប្រទេសហ្នឹងគឺគាត់ជួយជាតិពលរដ្ឋ នៅស្រុកខ្មែរខ្មែរក្រៅប្រទេសហើយលះបង់ដើម្បីជាតិហើយកុំគិតថាខ្មែរក្រៅប្រទេសអត់បានជួយអីដើម្បីសង្គមជាតិណាហើយមួយទៀតហែងថាពួកហែងអត់គ្រប់គ្រងពួកអញទេថាហែងមកក្បាលម្នាក់ឯងនឹងហែងមើលប្រមាណ100នាក់ហើយហែងមកក្បាលហែងថាហែងមកគ្រប់គ្រងអញពីកាលតែក្បាលហែងហែងអត់គ្រប់គ្រងអញទៅខ្វល់ឯងក្បាលហែងម្នាក់ហ្នឹងបានតម្លៃផៃស្បែកជើងពាក់ចូលគុនហ្នឹងក្បាលហែងហ្នឹងអញទៅខ្វល់នឹងភាសាហែងហ្នឹងឥឡូវហែងមើលមើលប្រមាណ100នាក់នៅក្នុងនេះវ៉ៃ Facebook នឹង YouTube ប្រមាណនេះហើយនៅនេះប្រមាណនេះប្រមាណនេះ សួរថាគេទាំងអស់ហ្នឹងបើសិនជាគេអត់គ្រប់គ្រងពួកយើងហ្នឹងណាសួរគេចូលមកមើលអីហែងគុំកុហកខ្លួនឯងហែងគ្មានសមត្ថភាពមិនអោយអញបានអត់ពួកឯងមកអត់រលាយទេប្រាប់ឯងទៅវាអត់រលាយពួកអាហ្នឹងក៏ក្បាលឯងតែម្នាក់ឯងល្ងើរងងខ្លៅពកស្ងាត់ហ្នឹងអាបចោលមិនសៀកបើហែងមិនគ្រប់គ្រងអញពលរដ្ឋមិនគ្រប់គ្រងអញក៏អញអត់រលាយទៅណាពលរដ្ឋមិនបោះឆ្នោតអញអត់មានប្រធានបកឬអ្វីណាហែងអត់គ្រប់គ្រងអញហែងអត់ជួយផ្សព្វផ្សាយ អញនៅតែមានពេលវេលាដើរណារស់យ៉ាងបានយ៉ាងស្រួលនៅក្រៅប្រទេសតែអ្នកណារលាយស្រុកខ្មែររលាយហេជាជនរងគ្រោះហេទៅយន់អាតកោហេហើយនឹងអត់អាហ៊ុនសែនប្រើអំណាចគ្រប់គ្រាន់ណាអាតកោហេផ្លន់ហេយកទៅទ្រព្យសម្បត្តិហេអរគុណច្រើនបងប្អូនបងប្អូនបើសិនជាខ្ញុំក៏ដូចជាបងប្អូនខ្មែរដទៃទៀតដូចជាបងប្អូនស្រីអាណែតកូស្មេតិកចឹង បើសិនយើងទាំងអស់គ្នាជាមនុស្សរូបបែបអាត្មានិយមជាមនុស្សរូបបែបសត្វអណ្ដើកមិនខ្វល់ខ្វាយរឿងជាតិរស់បានសុខហើយរស់របៀបមកសុខទៅចង់ប្រទេសជាតិអាលុតអាលាយពលរដ្ឋខ្មែរវេទនាទួញសោកប៉ុណ្ណាមិនខ្វល់មិនខ្វាយពួកយើងកុំចាប់អារម្មណ៍គាត់រៀនសុខខ្លួនគាត់សួរថាឲ្យសួរវាវិញថាវាជួយអ្វីបានខ្លះវាអត់ជួយអ្វីបានហើយវាខ្លាចទៀតវាមិនហ៊ាននិយាយទៀតនិយាយខ្លាចងាប់ថាអូនគាត់អូនឯងសំពងណា វាជួយវាជួយវាជួយអមវាជួយឲ្យយកជើងវាទឹកចាហ្នឹងវាជួយអញ្ចឹងហើយពួកបើឯងប្រើភាសាហ្នឹងគឺថាឯងភ្លើបំផុតណាហើយសួរថាឯងជួយបានខ្លះហ្នឹងហ្នឹងហើយអញ្ចឹងនេះឆ្លើយតបវាប៉ុណ្ណឹងសំខាន់យើងក៏ចង់ប្រាប់ទៅលោកប្រធានលោកប្រធានកឹមសុខានឹងនឹងនាងនាងមនោវិជ្ជា នាងគុំគិតថានាងហ្នឹងណា ធ្វើនាងនឹងអស្ចារជាងគេគ្មានអ្នកណាដល់នាង នាងជន់ឈ្លីនៅឯការលះបង់របស់ឯងប្រជាពលរដ្ឋហើយនៅក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់គ្រងសង្គ្រោះជាតិក៏មានខ្ញុំពីរនាក់នេះដែរបើមានតែក្បាលនាងឯងតែម្នាក់ឯងក៏ក៏ក៏ទៅធ្វើអីក៏មិនកើតដែរតែក្បាលនាងឯងនេះហ่า បើមិនយកសង្គ្រោះជាតិទៅទៅនិយាយថាពេលពេលទៅណាមកណាមិនយកសង្គ្រោះជាតិទៅទៅទៅដាក់ពីមុខគេសង្គ្រោះជាតិគ្រប់គ្រងយ៉ាងណាទីគេសង្គ្រោះជាតិយកឈ្មោះទេតោងក្លីបសង្គ្រោះជាតិអូឆ្លើយតោងក្លីបសង្គ្រោះជាតិពីការពីការមកជួបខ្ញុំនៅឡំងខ្ញុំខ្ញុំអត់ដែរជួបពេលលើកទី1ហ៎អើពីហៅទៅខ្ញុំក៏ទៅទៅទៅជួបមួយញ៉ែមពេញរិទ្ធជួបអីហ្នឹងខ្ញុំទៅក៏ដើរទៅដល់ខ្ញុំដើរចូលទៅវាងើបមើលមុខខ្ញុំខ្ញុំក៏ងាកមើលមុខវាខ្ញុំគ្មាន Halo មានអីទេខ្ញុំក៏ងាកមើលមុខទៅ យីខ្ញុំសុំម៉ៃវាស៊ីហីពួកវាខ្ញុំជាវាវាជាជាកូនមេដឹកនោះវាវាវាត្រូវការអ្នកគ្រប់គ្រងវា វាមកធ្វើរឹកស្អីហ្នឹងថ្ងៃមកអើតអីហ្នឹងខ្ញុំគាត់នឹងងារមើលមកខ្ញុំដើរហួតទៅខ្ញុំអត់ចូលចិត្តនាងនឹងទេដោយសារសម្ដីវាឆ្លើយវាគិតថាវាអស់ចាសម្បើសម្បើណាស់ មើលងាយគេមើលងាយនឹងការលះបង់របស់គេចូលគេគេគេនឹងមិនដល់វាតែកុំភ្លេចណាប្រទេសជាតិមួយរឹងមាំដោយសារមានកម្លាំងនៃការគ្រប់គ្រងរបស់មហា ជនរបស់ប្រជាពលរដ្ឋខ្មែរហើយសង្គ្រោះជាតិដែលថាមានសន្ទុះឡើងខ្លាំងរឹងមាំក៏ដោយសារតែការគ្រប់គ្រងរបស់ប្រជាពលរដ្ឋខ្មែរដែរ មិនដោយសារឪពុកនាងឯងកឹមសុខា ហើយក៏មិនដោយសារក្បាលនាងឯងនឹងដែរបែកក្មេងហ่ะសង្គ្រោះជាតិមានសន្ទុះរឹងមាំហ្នឹងណាដោយសារតែសំរង ទីមានចំណែកសំរងទីមានចំណែកធំធំជាងគេណាប្រហែល3 3សំលេងហ៎លោកកឹមសុខា3សំលេងហ៎ គេដែលមានខាងទុនច្រើនទៅទេមិនថាប្រមាណសម្លេងប្រមាណសម្លេង ទេបើយើងរួមតែយើងតាមគ្នាទៅការរួមគ្នាទៅព្រោះសំណាស៊ីក៏មានដើមទុនធំច្រើនជាងគេគេអនុញ្ញាតឲ្យអ្នកមានដើមទុនទូចូលជាមួយហើយចំផន់របស់គេយកទៅវាយប្រហាររបស់គេទៅគឺមានរួចពលរដ្ឋមានខួរក្បាលចេះគិតណាគេមានភ្នែកចេះមើលណាហ្នឹងហើយតើអ្នកណានយោបាយល្អអ្នកណានយោបាយអាក្រក់ណា ខ្ញុំពីមុនមកខ្ញុំគាត់តែសកម្មជនសង្គ្រោះជាតិអត់មានសិលធម៌ទេតើតាខ្លាសតើអាមហាអីអីអីមហាសាច់នោះអត់មានសិលធម៌អូខេតាទៅចប់អូខេថ្ងៃហ្នឹងបែរឬខ្លួនចាក់ញ៉ាតតតយអូខេចប់ហ្នឹងហើយការទំនោរជាមកបង្កើតវេទិកានៅអាឡម៉ង់នេះណាមួយញ៉ែមបញ្ញរិទ្ធអីសោះបែបយ៉ាងគោលដៅគេណាគេដើរបំបែកសម្លេងតែយើងកាលនោះយើងអត់តន់ដឹងយើងអត់តន់ដឹង និយាយពីដាក់កូនកន្លែងណាគ្នាគេនោះវាយបហាលោកសំស៊ីដាក់កូនកន្លែងណានិយាយមួយសំស៊ីជាពិសេសអាពាក់មួយនៅបរាំងទៀតទៀតសដូចចឹងគួយជុំគ្នាគ្រាន់ដាក់គូតបាច់សំស៊ីចេះចេះចេះចេះខ្ញុំលឺចឹងខ្ញុំដើរចេញប្រយខ្ជិលអត់ចង់ស្ដាប់ទេពួកយើងអត់ចង់ទេគាត់ញ៉ាយគាត់គាត់ស្លាប់ហើយមែនទេមួយទៀតមួយទៀតឡើងស្លាប់ហើយស្លាប់មានធំនោះហ្នឹងហើយហៅសកម្មគាត់ចាប់អីទេចា ហើយអាទាំងអស់នេះដោយសារខ្ញុំងើបចេញដោយសារតែយឹកដឹងការនឹងសួរយើងសួរសំណួរការការមកមកអាម៉ងយើងសួរសំណួរថាតើគំនូវិទ្យាហ្នឹងតើធ្វើកិច្ចការការទូតក្នុងនាមជាសង្គ្រោះជាតិឬក៏ជាឪពុកកណ្ដឹងទៅ Facebook ខំសូហ្វីហ្មងឲ្យមានចេញណាឡើងខ្ញុំចេញពីហាងបន្តិចនិយាយដើមខ្ញុំហុយខំសូហ្វីខ្លាចចាញ់ខំសូហ្វីធំចាព្រោះអីទៅកន្លែងណាកន្លែងណាទៅវាយប្រហារទៅលោកសំរងស៊ីរហូត ហើយអួតថាខ្លួនឯងអាចធ្វើកិច្ចការការទូតអីសោះបែបយ៉ាងទាំងអស់ដល់ពេលយើងសួរអញ្ចឹងទៅបែបចំចំណុចចូលកន្លែងរសើបក្តៅក្រហាយខ្ញុំហើយខ្ញុំតាយ៉ាចឹងបើយើងឃើញតាំងពីយូរមកម្លេះគឺល្បិចរបស់គេចូលរួមជាមួយខ្សំចូលជាមួយលោកល្បិចដើរបោកគេសាមហ៊ុនសែនហ៊ុនសែនក៏និយាយថាចង់ថ្ងៃណាយកសម្លេងខ្ញុំចាំមើល គាត់ថាគាត់អ្នកមានគំនិតអោនគឹមសខាធ្វើជាប្រធានហើយបែកសម្លេងថាផ្នែកធំទ្រីល្អណាស់សម្លេងនៃការរៀបចំផែនការក្នុងការលេខគណៈបកសង្គ្រោះជាតិហ្នឹងហ្នឹងហើយយើងគិតថាវាជាយើងគិតថាអូខេស្ការរសារការរៀបចំឡើងហើយបានពួកអាចកអចែមកូនចៅគាត់ចេញមកប្រងព្រៀបចេញមកវាយប្រហារអាណាវាយតាមណាអាណាវាយតាមណាអាណាវាយតាមណាគឺថាចេញមកប្រងព្រៀបគឺថាសម្ដៅតែលោកសានអូស៊ីណា ខ្ញុំមកគឺមនុស្សជាស្អប់ជាងគេអ្នកស្រីមកសួរដៃមុនគេអសាពុនវាបង្កើតក្រុមមួយវាជេរតែលោកសំរងស៊ីវាវាយបហាសំរងស៊ីដល់ពេលខ្ញុំនៅក្នុងបាយខ្ញុំទ្រាំបានខ្ញុំដាក់ត្រឡប់ទៅវិញតែធម្មតាគេជេរទៅជេរមកខ្ញុំដាក់ត្រឡប់វិញយកសម្លេងខ្ញុំទៅជេរសង្គ្រោះឥឡូវចង់សួរទៅពួកវាចេះឥឡូវខ្ញុំសូមសរុបសេចក្តីព្រោះសូហ្វីគាត់មានពេលច្រើននេះខ្ញុំសូមសរុបសេចក្តីតែម្ដងខ្ញុំសូមសួរទៅលោកកឹមសុខាតែម្ដង ខ្ញុំសូមសួរទៅលោកកឹមសខាតែម្ដងលោកធ្វើមេបៈដើម្បីតែចង់ស្ដារនៅលទ្ធិប្រជាធិបតេយ្យពួកយើងដឹងហើយថាសប្តាហ៍នេះនៅក្នុងប្រទេសខ្មែរអ្នកដែលកំពុងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរគឺហ៊ុនសែនពលរដ្ឋខ្មែរកំពុងរងគ្រោះពលរដ្ឋកំពុងរងនៅភាពអយុត្តិធម៌ជាពិសេសនេះឥឡូវនេះកម្មករកំពុងតែទទួលនៅភាពអយុត្តិធម៌ដល់ដល់ឈឺចាប់បំផុតកម្មករណាកាវើនេះ ចុះហេតុអីក៏លោកឯងមិនងាកមើលអំពីផលប៉ះពាល់នៃសង្គមបែរជាលោកឯងចេញមកវាយប្រហារដៃគូនយោបាយរបស់ខ្លួនលោកឯងភ្លេចភ្លេចគោលដៅរបស់ខ្លួនហើយឯងខ្ញុំសួរលោកកឹមសុខាតែម្ដងខ្ញុំសរុបសេចក្តីចង់មកខ្ញុំសុំសួរលោកកឹមសុខាគោលដៅលោកចង់បានអីធ្វើនយោបាយចង់បានអីគេជួយពលរដ្ឋទេគេស្ដារប្រទេសហេខ្ញុំឆ្លើយជំនួសហើយពេកទេ ឬក៏ចង់ដើម្បីតែការពារតំណែងដើម្បីទ្រព្យសម្បត្តិដើម្បីស្រីក្មេងពលលឺសូលលោកឯងល្មមស្រីក្មេងណាស់ពួកគាត់វិញមរីមរីអញ្ចឹងមុខរបរគាត់គឺធ្វើនយោបាយយកនយោបាយធ្វើជាអាជីពចិញ្ចឹមកាពះធ្វើនយោបាយដើម្បីដើម្បីតែទ្រព្យសម្បត្តិលៀបសការៈ អ្នកខ្លះគាត់បង្កើតមុខរបរអ្វីអ្វីមួយដើម្បីជីវភាពរបស់គាត់ចំណែកបពពួកគឹមសខាយកនយោបាយធ្វើជាអាជីពបង្កើតនយោបាយតាំងខ្លួនជាអ្នកស្នេហាជាតិយកនយោបាយធ្វើជាអាជីពយ៉ាពួកគាត់មិនមែនជាអ្នកស្នេហាជាតិប្រកបទេមិនមែនលះបង់ដើម្បីជាតិទេគឺគាត់លះបង់ពេលវេលាបន្តិចបន្តួចដើម្បីយកជាតិត្រឡប់មកវិញមើលមើលតែសកម្មភាពសប្តាហ៍ថ្ងៃនេះមកឆាក់រដ្ឋអាមេរិកតាមមើលត្រឡប់ខ្ញុំមកបើថាបើបានជួបកម្មសខាផ្ទាល់ខ្ញុំសុំសួរចឹងហ្មង ខ្ញុំសួរចាំខ្ញុំអត់ខ្លាចទេខ្ញុំខ្ញុំកំណើតកើតជាខ្ញុំមកគឺខ្ញុំអត់ខ្លាចតែម្ដងនៅអ្វីដែលជាការពិតខ្ញុំចង់ដឹងខ្ញុំចង់សួរលោកកឹមសុខាខ្ញុំសួរថានយោតើលោកចូលអញ្ចូលមកប្រឡូកក្នុងនយោបាយដែលឆ្លងកាត់នៅឧបសគ្គសពបែបយ៉ាងខំលះបង់សន្សំវ័យវ័យសពបែបយ៉ាងហ្នឹងតើដើម្បីអ្វីដើម្បីទ្រាំនឹងស្រីក្មេងឬក៏ដើម្បី ជួយប្រទេសជាតិនិងពលរដ្ឋបើលោកជួយពលរដ្ឋលើពលរដ្ឋពងរងគ្រោះឥឡូវចេញទៅជួយគាត់យ៉ាងហោចណាស់ទិញបាយតាមអាកេះ 10ពេល100កញ្ចប់យកទៅជូនពួកគាត់ក៏បានដែរនៅពេលគាត់ដាច់បាយគាត់ដេកនៅកណ្ដាលដេកនៅកណ្ដាលវាលណាយប់ឡើងតិចញាត់តតាប់យប់មិញលោកមានលោកមានចេញក្បាលទៅរកគាត់បានទេប្រើតែអង្គរៈយកបាយតែ20កញ្ចប់ចឹង30កញ្ចប់យកទៅឲ្យពួកគាត់ក៏បានដែរបើសិនជាលោកធ្វើធ្វើធ្វើនយោបាយដើម្បីទៅជួយពលរដ្ឋនៅពេលរងគ្រោះ ហើយបើលើកធ្វើនយោបាយដើម្បីជួយស្ដារនៅប្រទេសជាតិដែលកំពុងរងនឹងការសម្លាប់នៅលទ្ធិប្រជាធិបតេយ្យព្រោះសពថ្ងៃពាក្យថាលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរអត់មានទេសេរីភាពក្នុងការបញ្ចេញមតិត្រូវបិទហ៊ាននិយាយគុកនិយាយគុកច្បាក់គុកច្បាក់ហ៊ុនសែនថាឲ្យតែដាក់ឲ្យតែហាគុកបកកាត់ច្បាប់យកប្រព័ន្ធតឡាការជាឈ្នន់ដើម្បីឲ្យបិទបិទបិទមាត់ពលរដ្ឋ សុំមួយទៀតមកក្មេងគេប្រាប់គ្នាគេកុំឲ្យនិយាយប៉ះពាល់ហ៊ុនសែនពីព្រោះគង់ថ្ងៃណាមួយធ្វើការទៅចូលធ្វើការជាមួយគ្នាហើយដឹងយ៉ាងពិតប្រាកដអ្នកណាក៏ដឹងដែរហ៊ុនសែនគឺជាយួនហ៊ុនសែននយោបាយហ៊ុនសែនដើរតាមគោលការណ៍របស់យួនយួនចូលពេញស្រុកយួនគ្រប់គ្រងខ្មែរចុះហេតុបីចង់ទៅធ្វើចូលទៅធ្វើការជាមួយអាយួនទៀតជាមួយហ៊ុនសែនទៀត ចង់ទៅបង្កើតយកគណៈបករបស់ឆ្នោតទៀតបើយើងបោះឆ្នោតចាញ់គេហ្នឹងអ่ะមិនមែនបោះឆ្នោតចាញ់គេណាបើយើងដឹងថាយើងបំបែកទៅវាចាញ់គេបោះឆ្នោតទៅវាចាញ់គេតាមចូលដើម្បីអ្វីណាអាទាំងអស់នេះដែលយើងមើលឃើញការដឹកនាំរបស់លោកកឹមសុខាហ្នឹងណាអ្នកនយោបាយលោកកឹមសុខាហ្នឹងបាក់ពួកគាត់គឺគេត្រូវគ្នាជាមួយហ៊ុនសែនគេអត់ចង់ឈ្នះហ៊ុនសែនទេតែគេចង់ឈ្នះខ្មែរគ្នាឯងឃើញទេបាក់ពួកគេចេញមកវាយប្រហាររហូតណាអ្នកដែល វាយប្រហារសំរងស៊ីចូលទៅស្រុកបានណាអ្នកវាយប្រហារសំរងស៊ីចូលស្រុកចេញចូលបានតាមចិត្តតែនយោបាយឃើញស៊ីណនបាក់ពួកគេចុះទៅសួរដើម្បីអ្វីហើយបើសិនស្រីស្គួតផែផែស្គួតឲ្យមុខមកនេះអញចឹងអាបាច់ទេអស់ទាស់ហ្មងអាអញ្ចឹងហើយយើងមើលឃើញណាយើងមើលឃើញនយោបាយរបស់គុំសខាគឺនយោបាយបោកប្រាស់ហ្នឹងហើយនយោបាយបោកបោកឆន្ទៈរាស្ត្រ គឺគាត់យកនយោបាយធ្វើជាអាជីពគាត់អត់ចង់ឈ្នះខ្មែរអ่ะគាត់អត់ចង់ឈ្នះយួនទេគាត់ចង់ឈ្នះខ្មែរយ៉ានឹងយោបាយយោបាយយួនចង់ខ្មែរចង់គ្រប់គ្រងខ្មែរគាត់មិនមានសមត្ថភាពទៅជួយពលរដ្ឋខ្មែរគាត់មិនមានគំនិតទៅជួយសោះបែបយ៉ាងគាត់អត់មានគំនិតហ្នឹងគាត់មានគំនិតជួយមិនចាំឡើយថាកម្មករណាកាវើសូម្បីតែសកម្មជនរបស់គាត់ដែលគាត់ជាប្រធាននេះសូគាត់មិនអាចខលអត់ហ្នឹងណា អូខេដោយសារតែពេលវេលាយើងមានកំណត់ហ្នឹងហើយខ្ញុំថ្ងៃនេះខ្ញុំចេញខ្លីឯងជាមួយសូហ្វីហើយស្អែកដោយសារស្អែកយើងមានពេលវេលា ច្រើនខ្ញុំសល់ហើយអត់ដាច់ 10minuit ខ្ញុំត្រូវការ10 minute ឯងរត់ប្រយគាត់គេដាក់ចោលឥឡូវដោយសារគាត់ពេលវេលាខ្លីខ្ញុំទុកកកាលគាត់ខ្ញុំចង់បកស្រាយរឿងដែលថាសំរងស៊ីរត់ចោលស្រុករត់ចោលស្រុកគឺវាល្អជាងណាដែលអ្នកជាប់ពុកអត់ហ៊ាននិយាយអ្វីទាំងអស់ រត់ចោលស្រុកមែនប៉ុន្តែមានសមត្ថភាពធ្វើកិច្ចការការទូតតំណែងសំណងវិញនិយាយពលរដ្ឋខ្មែរអបកសោបធ្វើយ៉ាងមកដល់កុំអោយទៅគណៈបករបស់គាត់អ្នកគ្រប់គ្រងរបស់គាត់សមាជិករបស់គាត់អរត់អរាយបែកខ្ញែកទៅណា គឺគាត់អាចនិយាយបីបានតាមចិត្តទាំងអស់គឺតម្លៃនៅកន្លែងហ្នឹងតែអាអ្នកនៅក្នុងស្រុកនេះធ្វើអ្វីបានបើសិនជាជាប់គុកពិតប្រកបណា មិនមែនគុកសបនិមិត្តទេគឺវាមានតម្លៃតែបិទមាត់ស្ងាត់ឈឹងតែមានតម្លៃអ្វីសួរថាអ្នកជាប់គុកហើយអ្នកនៅក្រៅប្រទេសអ្នកណាមានតម្លៃជាងបើយើងនៅក្នុងគុកយើងអត់ធ្វើអ្វីបានផងសំបីតែភាសានិយាយចេញមកគេអត់ឲ្យតម្លៃទេគេអត់យកចិត្តទុកដាក់ព្រោះអីគាត់នៅក្នុងក្រោមការគ្រប់គ្រងរបស់អាជុកគុំនេះផ្ដាច់ការអត់ហ៊ាននិយាយអ្វីទេគាត់អត់ហ៊ាននិយាយអ្វីមែន ពួកអីគាត់យកលេសថាគាត់ជាអ្នកនយោបាយខ្លាចចេះខ្លាចចុះហើយសប្ថ្ងៃដែលគេធ្វើនៅរត់រត់រត់ជាក្រៅប្រទេសណាមានតែធ្លាប់ឃើញគេហាត់ sport អីលោតលោតអាកពស់និយាយមានតែឃើញហ៎មុននឹងយើងលើកពស់ដើម្បីឲ្យបានឆ្ងាយគេដកថយថយក្រោយមិនសិនគេថយក្រោយហើយដើម្បីប្រមូលកម្លាំងរត់ទៅខ្វះដើម្បីឲ្យវា មានអាបានចម្ងាយបានចម្ងាយរត់ក្តោយអីក្តោយគឺគេដកធ្លាប់ដកក្រោយដើម្បីតែប្រមូលកម្លាំង ឲ្យបានជោគជ័យសង្គគណៈបកសង្គ្រោះជាតិនយោបាយដូចគ្នាចឹងពេលណាគេត្រូវដកថយគេដកថយ ពេលណាគេត្រូវទៅមុខគេត្រូវមុខគេត្រូវចេញសោះអានេះគឺជាយុទ្ធសាស្ត្ររបស់គេកុំភ្លើពេកនៅក្នុងស្រុកឲ្យគេសម្លាប់ឥឡូវមើលលោកកែមលីគាត់ស្លាប់បាត់ទៅសួរតើលោកកែមលីអាចណាអាចងើបមកនិយាយប្រាប់ពលរដ្ឋខ្មែរបញ្ចូលពលរដ្ឋខ្មែរបានទៀតអត់តែងាប់ហើយគឺងាប់ហើយអត់អត់មានអត់មានន័យទៀតទេអ្នកនយោបាយដែលជាប់គុកហ្នឹង ដែលអត់មានធ្វើអ្វីទាំងអស់ដូចខ្មោចងាប់អញ្ចឹងអត់អត់អត់ដូចអត់មានធ្វើសកម្មភាពដូចខ្មោចងាប់អញ្ចឹងអញ្ចឹងវាអត់ន័យងាប់នោះគឺអត់ន័យបើថាលោកសំឧបសាលោកកែមនេះគាត់នៅរស់មិនថាគាត់គាត់ស្លាប់ទៅហើយចង់និយាយថាសកម្មភាពគាត់វាមានន័យការគាត់នៅនោះតែស្លាប់ទៅគឺអត់មានអត្ថន័យអ្វីទាំងអស់គឺស្លាប់ហើយប៉ុន្តែបន្សល់នៅការដែលអ្វីដែលគាត់ធ្វើបានបន្សល់ទុកឲ្យយើងយើងផ្ដល់តម្លៃឲ្យគាត់ពីការលះបង់របស់គាត់ណាតែគាត់ចង់និយាយថាទៅពេលស្លាប់ហើយគឺស្លាប់ហើយអញ្ចឹងជីវិតយើងណា ទោះជាដកខលទៅដល់ទោះជារត់ចោលស្រុកក៏ដោយដើម្បីយកពេលវេលាទាំងអស់ហ្នឹងទៅរកដំណោះស្រាយជូនអ្នកនៅក្នុងស្រុកវិញអានឹងជាការត្រឹមត្រូវអង្គគឺជាពេលវេលាមួយដ៏ល្អណាយើងអាចដកខ្លួនថយយើងអាចយកពេលវេលាសម្រាប់ខ្លួនឯងអាចមានពេលវេលាត្រូវគិតត្រូវធ្វើយ៉ាងម៉េចយ៉ាងម៉េចក៏ដោយពីព្រោះអីបើសិនជាយើងនៅសងំនៅក្នុងគុកហ្នឹងដែលអត់រត់ចោលស្រុកហ្នឹងខួរក្បាលវាសុញចឹងធ្វើឲ្យអាកើតទេហាគេដាក់ពងហាគេដាក់ពងចង់និយាយរឿងប៉ិច និយាយចេញមកគេអត់យកធ្វើជាសាច់កាយល់អញ្ចឹងហើយការរត់ចោលស្រុកគឺជាជំរឿមួយដ៏ល្អជាទីបំផុតគ្រាន់បើជាអាអ្នកជាប់គុកគឺអត់មានន័យអ្វីទាំងអស់តែនិយាយម្ដងទៀតកុំយកតាងខ្លួនថាជាប់គុកហ្នឹងណាថាលះបង់ចូលគុកហ្នឹងណាពលរដ្ឋហ្នឹងណាចង់ទៀមទាស្អីគេប្រជាប្រិយភាពពីពលរដ្ឋពលរដ្ឋមានខួរក្បាលចេះគិតឲ្យចាបើជាប់គុកកឹមសុខា ចង់បានប្រជាប្រិយភាពនៅស្ងាត់ស្ងៀមកុំយកឲ្យពួកអាចកអចែមអាចេកអាចាចអាពួកលីមួអស់នឹងគៀមខ្លួនហ្នឹងមកវាយប្រហារតែគេកំពុងធ្វើអានឹងគាត់នឹងមានន័យតែអត់ធ្វើអីកើតជាប់គុកធ្វើអីកើតហើយបលែងពួកអាលីមួអស់ហ្នឹងយកមកវាយប្រហារតែគេកំពុងធ្វើអានឹងគឺវាថោកគឺអត់ន័យទេស្ដាប់ឲ្យច្បាស់កន្លែងហ្នឹងពួកអាខួលីមួចឹងតែអត់ខ្វល់សម្ដី ពួកហែងថាពួកយើងរត់ចោលស្រុកយ៉ាងណាអត់ខ្វល់ទេសំខាន់ យើងយល់យើងដឹងយើងណាគោលដៅយើងតែមួយមិនដូចពួកអាថោកទៀតឯងគោលដៅពង្រីកសមរភូមិទេធ្វើស្អីមិនកើតហើយតាំងខ្លួនឯងជាអ្នកអស្ចារ្យទៀតអាសម្លេងខ្លួនឯងចេះមកលាមកលាមកហើយតាំងខ្លួនឯងជាអ្នកអស្ចារ្យទៀតធ្វើរួចឯងយ៉ា អរគុណបងប្អូនច្រើនដែលចូលមកគ្រប់គ្រងពួកខ្ញុំហើយក៏ខ្ញុំផ្ដាំផ្ញើទៅអ្នកដែលចូលមកប្រើភាសាមិនសមរម្យមកពួកខ្ញុំវិញខ្ញុំថាអ្នកអាចនឹងប្រើភាសារបស់ខ្ញុំប្រើភាសាដែលមិនសមរម្យមកមកលើពួកខ្ញុំដោយសារតែអ្នកនៅមានគេហៅថាគូក្បាលជាសัตว์នៅឡើយអ្នកប្រើភាសាអ្នកអកតេអញ្ចឹងខ្ញុំសូមឲ្យអ្នកប្រើប្រើញៀនជាមនុស្សណាប្រើញៀនជាមនុស្សគឺគិតពិចារណាហើយយើងមើលសកម្មភាពណាក្នុងនាមយើងបើសិនជាលោកមានកូន ហើយកូនត្រូវគេវាយធ្វើបាបយើងអាចឈប់មើលបានទេអត់ទេជាឪពុកម្ដាយបដូរជីវិតទៅជួយកូនការពារកូនហើយមេបកចឹងដែរបើចឹងគឺតែការដែលខ្ញុំនិយាយទាំងប្រមាណទៅលើលោកកឹមសុខាប្រៀបដូចជាខ្ញុំចង់ប្រាប់ទៅលោកវិញណាឲ្យលោកដឹងកតបកិច្ចជាមេបកប្រៀបដូចជាពុកម្ដាយលោកត្រូវធ្វើមិនខ្លះហើយមិនចេញមកនិយាយចឹងបោកគេបានទេអញ្ចឹងលោកមិនមែនមេបកទេលោកបានបោះបង់ទូននីតិលោកជាមេបកចោលយូរទៅហើយបើលោកនៅគិតថាលោកជាមេបក លោកជាថ្នាក់ដឹកនាំលោកមិនមែនទុកឲ្យសកម្មជនត្រូវគេវាយធ្វើបាបកន្លងមកនឹងវេទនាអញ្ចឹងទេហើយបើលោកគិតថាគោលដៅដែលលោកចូលមកនៅក្នុងរឿងនយោបាយណាលះបង់កន្លងមកជួយសង្គមដើម្បីស្ដារប្រទេសជួយប្រជាពលរដ្ឋណាលោកមិនឃើញពលរដ្ឋខ្មែរវេទនាណាជាពិសេសកម្មករឬក៏សកម្មសកម្មជនឬក៏ពលរដ្ឋខ្មែរត្រូវគេផ្លំផ្ទះសម្បែងវេទនានោះលោកសុកចិត្ត យកពេលទៅចាប់ដណ្ដើមយកពេលទៅដុតពោតយកពេលទៅធ្វើវិភាគធ្វើបុណ្យនៃសង្ឃខែតខិនអីណានោះប៉ុន្តែលោកអត់អ្នករងគ្រោះលោកអត់មានខ្វល់ខ្វាយគិតមើលតែកន្លែងនេះមើលទៅឥឡូវហ្នឹងដែលគាត់គាត់នយោបាយគឺជួយជនរងគ្រោះម៉េចពេកឥឡូវហ្នឹងដែលគាត់ខំប្រឹងដល់ចែកអង្វាន់ចែកអង្វាន់អំណោយហ្នឹងគឺជាលេខបានណាពលរដ្ឋខ្មែរលោកលោកលោកឆ្លាតណាស់ឥឡូវពលរដ្ឋខ្មែរគឺជាយុទ្ធសាស្ត្រមួយញុះញង់ញុះញង់ពលរដ្ឋខ្មែរ គាត់ថាខំប្រឹងធ្វើអីណាជួយយ៉ាងចឹងដើម្បីតាក់ទាញដូចពួកហ៊ុនសែនចឹងណាណាឲ្យតែហត់ទឹកសម្លឹងការឲ្យអ្វីទៅពលរដ្ឋមកប៉ុន្តែចង់ឲ្យពលរដ្ឋរបស់ឆ្នោតឲ្យស្អីអានោះវាជា នយោបាយថោកថោកណានយោបាយទិញទឹកចិត្តនិយាយនយោបាយទិញទឹកចិត្តហ្នឹងឯងរបៀបចឹងឯងអរគុណគាត់គាត់បានឲ្យរង្វាន់ទាំងអស់ហ្នឹងមិនមែនជាការកំហុសវាឈឺធ្វើធ្វើធ្វើធေါ်ធ្វើប៉ុនធ្វើប៉ុនមិនមែនជាកំហុសទេតែអ្វីជាកំហុសបង្កប់អត្តន័យស៊ីជម្រៅ នៅក្នុងហ្នឹងរឿងពាក់ព័ន្ធនឹងនយោបាយកន្លែងហ្នឹងឥឡូវសូហ្វីគាត់ចេញទៅក្រៅបន្តិចបន្តិចទៀតប្រហែលមិនតិចទៀតប្រហែលល្ងាចបន្តិចខ្ញុំនឹងចេញជាមួយសូហ្វីម្ដងទៀតនឹងនិយាយអំពីរឿងភាពអយុត្តិធម៌ដែលកំពុងកើតទៅលើបងប្អូនកម្មករនៅ Naga World កំពុងក្បានអាមេដឹកនាំចោលមសិទ្ធនឹងមួយសារទៀតដោយសារគាត់មានធរៈត្រូវចេញបន្តចង់ឲ្យបានពួកខ្ញុំ មានពេលតែប៉ុណ្្នឹងទេក្នុងការ live ហើយសូមអរគុណបងប្អូនខ្លាំងមែនទែន Sophie នៅអាចបន្ថែមតិចទៀតបានទេ អស់ស្មោះបាត់ហើយចូលចូលនេះអញ្ចឹងអត់ទេហ្នឹងហើយទៅហ្មងទៅហ្នឹងហើយថ្ងៃនេះអរគុណអរគុណបងប្អូនច្រើនហើយនៅល្ងាចប្រហែលជាគាត់ត្រឡប់មកវិញប្រហែលប្រហែលម៉ោងសូហ្វីប្រហែល5ម៉ោងទៀតឯងមកត្រឡប់មកវិញអូមិនទៅយូរទេរាំងចឹង1ម៉ោងរាំងចឹង1ម៉ោងពេលពេទ្យវិញសាច់កន្លងមកហើយយើងនិយាយវាមិនកើតវាឆ្នាំស្ពឹកឆ្នាំអីវានិយាយបានធ្វើថ្មិញហ្នឹងហើយទៅធ្វើថ្មិញឲ្យមាត់តិចស្រួលខាំអញ្ចឹងហើយបានគាត់ទៅគាត់ទៅនេះគាត់ត្រឡប់មកវិញសម្រាប់បន្តិចឲ្យគាត់បានស្រួលបន្តិចហើយខ្ញុំនឹងចេញភាសាទៀត សំពងក្បាល អាមេដឹកនាំចោលមកទៀតបោះបង់ពលរដ្ឋខ្លួនឯងចោលសុខចិត្តការពារឈ្មោះបរទេសណាធ្វើបាបសំបីតពលរដ្ឋខ្លួនឯងសំពងក្បាលណាសំពងក្បាលបងមីមេបតមួយ មីមេបតហ៊ុនសេណាតណាហ្នឹងហើយអូខេអញ្ចឹងសូវី ទៅចាស់ណាដូចទេអរគុណច្រើនអរគុណជំរាបលាបងប្អូនអរគុណដែលចូលបញ្ចេញមតិណាគឺបញ្ចេញមតិច្រើនណាបញ្ចេញមតិរូបពលសពបែបយ៉ាងអស់ដើម្បីកុំឲ្យពួកអាក្បត់កុំឲ្យពួកអាក្បត់វាបានចិត្តវាអូខេពួកអាក្បត់បាក់ហ្នឹងឯងពួកអត់យកអាអ្នកនយោបាយជួយតែជីវសំពងក្បាលវានាំគ្នាសំពងហើយព្រោះវាធ្វើបាក់ទឹកចិត្តយើងវាអត់ចង់ឈ្នះវាអត់ចង់ឈ្នះយូនវាចង់ឈ្នះថ្ងៃហ្នឹងឯងចឹងអរគុណច្រើនជំរាបលាអរគុណច្រើនបាយបងប្អូន